មកឃ្លាដែលព្រះនេកសែនបានលើកមកសម្ដែងថាយ៉ាងកិញសមុទ្យធម្មំសัพពន្តាំងនិរោធធម្មន្តិធម្មជាតិឯណាមួយមានសភាវៈជាដែនកើតឡើងហើយធម្មជាតិទាំងពួងនោះ ជានិរោធធัวគឺជាសភាវៈរលត់បាត់ទៅ ក្រោយបានស្ដាប់ពាក្យថាមួយឃ្លានេះបាសិកាជាញោមឧបថាយិកាមរើព្រះ អសុគតធិរៈណាប្រមាណជា30ព្រះវសាមកហើយបានធម្មចក្ខុគឺសោតាបតិផលតើអត្តន័យនេះយ៉ាងណាប៉ុណ្ណា នេះគឺជាធម្មចក្ខុណាភ្នែកបញ្ញាបានឃើញសង្ខារធัวដែលមាន ការកើតឡើងហើយ មានការរលត់ទៅនេះជាការ ឧទានឡើងឲ្យឃើញសង្ខារធัวហ្នឹងมันគួរចាប់ប្រកម្មថាជារបស់មកមួនគណាពីព្រោះมันទៀងជាទុកគណានិរោធក្នុងទីនេះគឺជាទុក្ខសច្ចព្រោះសំដៅទៅលើ ធម្មជាតិណាដែលមានការកើតឡើងចឹងយ៉ាងកញ្ចេនេះធម្មជាតិឯណានេះមួយណាសមុទ្រយ៉ាងហ្នឹងមានការកើតឡើងគឺណាហ្នឹងឯងយ៉ាងកញ្ញសមុទ្រយៈយ៉ាងកញ្ញសមុទ្រយៈណាហ្នឹងឯងគឺបានន័យថាយ៉ាងកញ្ចេហ្នឹងធัวឯណានេះមួយហ្នឹងឯងសង្ខារធัวធម្មជាតិឯណានេះមួយកណា ហ្នឹងឯងធម្មងមានការកើតឡើង នឹងជាធម្មតាយ៉ាងកញ្ញសមុទយធម្មងណាសัพពន្តាំងនិរោធធម្មន្តិសัพពន្តាំងនឹងគឺធម្មជាតិទាំងអស់នោះនឹងគឺសំដៅយកយ៉ាងកញ្ចេនឹងហ្នឹងឯងសัพពន្តាំងហ្នឹងណា ហ្នឹងវាទទួលពីយ៉ាងកេងចេកហ្នឹងមកអញ្ចឹងគឺសំដៅយកសង្ខារធัวដែលកើតឡើងហ្នឹងហើយក៏វាមានការបែកធ្លាយរលត់ទៅកណានិរោធណានិរោធក្នុងទីនេះគឺសំដៅយកទុក្ខសច្ចៈណាពាក្យនិរោធនិរោធហ្នឹងដូចជានិរោធសមាបត្តិគឺណានិរោធសមាបត្តិហ្នឹងមិនមែននិរោធសច្ចៈដែរគឺ ក្នុងដែលព្រះអនាគាមីឬក៏ព្រះអរហន្តចូលនិរោធហ្នឹងណាអត់មានចិត្តចេតសិកអីដែរទេណានិរោធហ្នឹងតែនិរោធសមាបត្តិហ្នឹងអត់មានអង្គធัวអីជា លោកយៈឬក៏លោកកតរៈទេចឹងណាហ្នឹងឯងអត់មានអត់មានជា ជាតួសភាវៈអីដែលនឹងថាជាបរមត្តធัวអីចិត្តចេតសិកអីអត់ទេណានឹងឯងជាតួរូបអីក៏អត់ដែរនិរោធសមាបត្តិហ្នឹងហ្នឹងឯងចឹងគឺមានឈ្មោះថានិរោធសមាបត្តិហ្នឹងតេតួងទៅនឹង សមាបត្តិវិថីដែលចូលទៅដោយអំណាចកម្លាំងនៃ សម្បថៈរូបឈានអរូបឈានអញ្ចឹងទៅហើយកម្លាំង នៃវិបស្សនា របស់ព្រះអនាគាមីនិងព្រះអរហន្ត ណាហ្នឹងគឺពាក្យថាសមាបត្តិហ្នឹងហើយដល់ទៅនិរោធហ្នឹងអាហ្នឹងគឺរលត់ណានៅរលត់ហ្នឹងគឺមិនមែនជា ព្រះនិព្វានទេមិនមែនជានិរោធនិរោធសច្ចដែលជាសច្ចៈទី3ក្នុងអរិយសច្ចៈនោះទេណាហ្នឹងហើយហ្នឹងគឺក្រណមានឈ្មោះថានិរោធចឹងណាឈ្មោះ ហ្នឹងឯងតែអត់មានសភាវៈជាលោកយៈជាលោកកតរៈអីទេណាហ្នឹងឯងឈ្មោះបញ្ញត្តិនិរោធចឹងទៅហ្នឹងឯងតែព្រះនិព្វានជាបរមត្តណាណានិរោធព្រះនិព្វានហ្នឹងជាបរមត្តខុសគ្នាទាំងខុសគ្នាហ្នឹងឯង ពីព្រោះនិរោធព្រះនិព្វានហ្នឹងគឺជាផលសម្រេចរបស់អរិយមគ្គមានការមិនកើតឡើងជារៀងរហូតណាហ្នឹងឯងហើយដល់ទៅនិរោធសមាបត្តិហ្នឹងគឺអត់អត់មែនជានិរោធសច្ចគឺ ព្រះនិព្វានទេបើចូលនិរោធត្រូវចេញទៅវិញមានចិត្តចេតសិក ដែលជាអនាគាមិផល របស់ព្រះអនាគាមិបុគ្គលឬក៏អរហត្តផល របស់ ព្រះអរហន្តណាហ្នឹងឯងហើយនិរោធយ៉ាងកេញសមុទយធម្មំសព្វន្តੰនិរោធធម្មន្តៈនេះធម្មជាតិណាដែលមានការកើតឡើងជាធម្មតាធម្មជាតិនោះរមែងមានការវិនិច្ឆ័យទៅ ជាធម្មតាហ្នឹងអាហ្នឹងឧបាទិនិរោធនិរោធហ្នឹងគឺជាជាទុក្ខ ណាមានការកើតមានការរលត់នឹងជាទុក្ខគឺបរមត្តធัวសង្ខារដែលមានការកើត ឡើងហើយតែងតែរលត់អានឹងគឺជានិយមធัวណារបស់សង្ខារយើងប្រកម្មអ្វីអ្វីដែលកើតឡើងធ្វើជាទូខ្លួនយើងអញ្ចឹងទៅហើយក៏ភ័យខ្លាចតក់ស្លុតចំពោះសេចក្តីស្លាប់អញ្ចឹងក៏ ខ្លះក៏លើកឡើងថាមិនបានកើតមកហើយចាំបាច់ស្លាប់អីអីចឹងណានឹងមកអំពីភ័យខ្លាចស្លាប់ឬក៏អឡោះអាល័យសោកស្ដាយព្រាត់ប្រាស់អីហ្នឹងហ្នឹងឯងតាមពិតសេចក្តីស្លាប់នេះគឺជាធម្មតាធัวរបស់សង្ខារនោះទេកុំតែមានទិដ្ឋិនឹងចូលទៅចាប់ប្រកាន់យកធ្វើជា ខ្លួនឬជារបស់ខ្លួនវាអត់បញ្ហាដែលថាមិនបាន កើតមកហើយចាំបាច់ស្លាប់ចឹងទៅនោះទេហ្នឹងឯងអាហ្នឹងគឺដោយសារតែការចាប់ប្រកាន់ចឹងទៅវាសោកស្ដាយវាឡោះឡៃឬក៏វាភ័យខ្លាចចឹងទៅចឹងតែនេះគឺថាជាជាការពិតរបស់សង្ខារនឹងវៃវៃប្រចាំសង្ខារទាំងដែលមានការកើតឡើងតាំងនៅ ប្រែប្រួលទៅរលត់ទៅសុទ្ធតែជាបរមត្តសច្ចៈជាការពិតទាំងអស់ ពុទ្ធបរិស័ទបានអប់រំចម្រើនតតិចម្រើនបញ្ញា គឺត្រឡប់ទៅជាចម្រើនទៅដោយការចេះដឹងមានសេចក្តីសុខស្ងប់មានការមិនប្រកាន់ហួងហែងជានេកមៈសុខទៅវិញនឹងឯងទៅអ្វីអ្វីដែលមានបច្ច័យឲ្យកើតឡើង ជាធម្មតាហ្នឹងប៉ុន្តែ វាអត់មានជាអុកជាទុកអីទៅខ្វាយខ្វល់ជាមួយនឹងអវ័យដែលកើតឡើងនឹងទេជាផលរបស់បច្ច័យវាអត់មានទិដ្ឋិមួយទៅប្រកម្មថាអវ័យវ័យហ្នឹងយើងអ្នកធ្វើឲ្យកើតទេណាវាស្រេចតែមិនមែនយើងអ្នកធ្វើវាអត់មានរឿងដែលត្រូវទៅទទួលមកឲ្យធ្ងន់អត់មានត្រូវទៅទទួលយកមកឲ្យខ្វាយខ្វល់អីជាមួយនឹងអវ័យដែលយើងមិនបានធ្វើនេះ នឹងឯងកើតអីកើតទៅអត់ត្រូវថាអូលំបាកណាស់អីអីចឹងអានឹងមកអំពី ទៅចាប់យកមកជាភារៈភារៈហវេបញ្ចខណ្ឌធានឹងឯងវាធ្ងន់មែនប៉ុន្តែបើយើងដាក់ចុះទៅវាមានជាភារៈអីទៀត ឬដុំថ្មប្រពិនដំរីអញ្ចឹងធ្ងន់មែនព្រោះវានៅតែដីនឹងអញ្ចឹងទៅហ្នឹងឯងតែនេះដោយសារយើងចាប់យកមកជាភារៈរបស់ខ្លួនហ្នឹងភារៈហារោចៈបុគ្គលោហ្នឹងទៅបុគ្គល នាំទៅនៅភារៈហ្នឹងភារៈទៀននាងទុកខាងលោកគេហ្នឹងទៅណានាំទៅរែកពុនលីសែងទៅដោយអំណាចតណ្ហាទៅក៏ជាទុកនឹងឯងតលតែភារៈនិខេបណੰងនឹងបានបរមសុខខាងការដាក់ចុះនៅភារៈដាក់ចុះហ្នឹងគឺការមិនចាប់មិនប្រកាន់នឹងឯងចឹងការមិនចាប់មិនប្រកាន់ក្តីការដាក់ចុះក្តីគឺក្នុងន័យដូចគ្នាទេចឹងណា ហ្នឹងឯងភារៈនិខេបណាំងប្រែថាការដាក់ចុះនៅភារៈហ្នឹងឯងលះបង់ឆន្ទរាគៈចំពោះបញ្ញខណ្ឌហ្នឹងគឺការមិនចាប់ មិនប្រកាន់ហ្នឹងឬលះបង់ដោយបញ្ញាលះបង់ដោយបញ្ញាហ្នឹងគឺមិនមែនយើងមានសិទ្ធអីទៅ ជាម្ចាស់ក្នុងការលះបង់ដូចយើងធ្វើទៀនយើងលះបង់អ្វីអ្វីជាកម្មសិទ្ធរបស់យើង ត្រូវលះបង់បណ្ណាទុកបណ្ណាអីអាហ្នឹងយើងជាម្ចាស់យើងអញ្ចឹងទៅ លះបង់ហើយក៏សบายចិត្តក្នុងទានទៅណានៅជារបស់យើងក៏នៅជារបស់យើងទៀតទៅប៉ុន្តែ ចំពោះការលះបង់ដោយបញ្ញាគឺអត់មែនយើង ទៅជាម្ចាស់អីក្នុងការលះបង់ទេគឺគ្រាន់តែមិនចាប់មិនប្រកាន់នៅអ្វីអ្វីដែលមាន ការកើតហើយវិនះទៅជាធម្មតាមិនទៀមទាមិនតវ៉ាមិនប្រកែកមិនហួងខែងមិនដណ្ដើមនឹងឯងគឺអត់មានសិទ្ធិ ជាមួយគ្នានឹងសង្ខារហ្នឹងអាព្រមទៅតាមការពិតនៃសង្ខារហ្នឹងឯងគេហៅថាលះបង់ដោយបញ្ញាទៅណាហ្នឹងឯងអត់មានលះបង់ក្នុងភាពខ្លួនឯងជាម្ចាស់អ្នកលះបង់ទេគឺអត់ទេអាហ្នឹងគឺពាក្យថាលះបង់ដោយ បញ្ញាហ្នឹងគឺបញ្ញាដឹងរបស់ណាដែលមាន ការកើតមកជាធម្មតារបស់ហ្នឹងគឺគេរលត់ជាធម្មតាមិនមែនយើងជាម្ចាស់ទៅលះបង់អីទេគ្រាន់តែមិនប្រឆាំង ក្រាន់តែមិនទៀមទាថាអីណារបស់ខ្ញុំទេណាមិនឲ្យវិន័យមិនឲ្យរលត់អីអីគឺវាអត់មានទៅទៀមទាបតុងប្រទេងអីអញ្ចឹងទេអាហ្នឹងឯងគឺបានដូចថាលះបង់ហើយលះបង់ហ្នឹងគឺបានដូចថាព្រមព្រមឲ្យអ្វីអ្វីហ្នឹងរលត់ទៅ ជាធម្មតាដោយអត់មានសិទ្ធអីទៅហួងហែងអីចឹងទៅអានឹងគឺបញ្ញាទេបានជាធម្មចក្ខុឃើញថាយ៉ាងកេញសមុទយធម្មំសព្វន្តាំងនិរោធធម្មន្តិនឹងនឹងឯងនឹងគឺ បាននៅសព្វេធម្មានេលំអភិនិវេសាយាតិឬឃើញសង្ខារធัวដែលមាន សភាពបែបហ្នឹងមិនគួរដល់ការចាប់ប្រកាន់ដោយ អភិនិវេសៈគឺដោយ តណ្ហាឬក៏ដោយទិដ្ឋិហ្នឹងហ្នឹងឯងហ្នឹងក៏ឆ្លើយជូនណាលោកបាសក់ឡងបានចឹងប៉ុណ្ណឹងចឹងធ្លាប់រាប់អានមកណាហ្នឹងហើយបនធ្វើទៀនអីហើយនេះមួយទៀតហ៎ណាតែមួយហ៎ចានេះខាងម៉ាក់ ផ្សេងមួយទៀតអានេះបាសក់ឡុងបានគេចំណងឲ្យប៉ុន្តែដូចគ្នាទេហ៎អាហ្នឹងហើយនេះចឹងបានប៉ុន្តែអត់ធ្វើចឹងនេះនេះទៀតហ៎អានេះនេះអឺញ៉ាំបាទឈ្មោះបាសក់ឈឿននៅ ភូមិព្រៃគ្រីអាមួយទៀតព្រៃគ្រីដូចគ្នាអឺព្រំអត់រូប តើចិត្តនិងវិញ្ញាណទៅជ្រកនៅទីណាព្រំព្រំសរសេរពោជើងរោហជើងមូណាហ្នឹងហើយអាហ្នឹងគឺប្រែតាមពាក្យព្រំហ្នឹងថាប្រសើរអញ្ចឹងណាហ្នឹងហើយទេព្រំអញ្ចឹងហើយនេះនិយាយពីអរូបព្រំតើចិត្តនឹងឯងទៅនៅទីណាទៅអាហ្នឹងមកអំពីយើង ធ្លាប់ដឹងថាចិត្តមនុស្សយើង នៅក្នុងបញ្ចវោការភពហ្នឹងវាអាស្រ័យនឹងរូបប៉ុន្តែដឹកហ្នឹងក៏គ្រាន់តែដឹងថាវាអាស្រ័យនឹងរូបដូចជាថាវិញ្ញាណនឹងឯងឋិតថេទៀងទាត់នៅនឹងរូបហ្នឹងហ្នឹងឯងអញ្ចឹងបានទៅឆ្ងល់ដល់អរូបព្រំដែលអត់មានរូបជាទីអាស្រ័យនឹងឯងចឹង ប៉ុន្តែបើយើងដឹងអំពីវិញ្ញាណដែលអាស្រ័យនឹងវត្ថុរូបនេះវាគ្រាន់តែថា បានវត្ថុរូបជាទីអាស្រ័យកើតតែប៉ុណ្្នឹងទេរួចទៅ វិញ្ញាណនឹងវាត្រូវរលត់ទៅ ជាធម្មតាហ្នឹងឯងអត់មែនបានរូបជាទីអាស្រ័យហើយ វិញ្ញាណនឹងខិតថេរទៀងទាត់នៅថា យើងមានផ្ទះយើងនៅ10ឆ្នាំ20ឆ្នាំ30ឆ្នាំមួយជីវិតអីចឹងដល់ពេលស្លាប់ទៅបាន វិញ្ញាណនឹងរលត់មែនទេទៀតមែនចឹងទេវិញ្ញាណហ្នឹងវាអាស្រ័យវត្ថុរូបកើតឡើង វាមិនមែនមាន តែវត្ថុរូបជាទីអាស្រ័យទេវាមានបច្ច័យច្រើនទៀតដូចជាអនន្តរបច្ច័យសមនន្តរបច្ច័យហ្នឹងវាមានចិត្តគណៈមុននឹងរលត់ទៅ ជាបច្ច័យឲ្យចិត្តក្រោយកើតឡើង នឹងឯងតតគ្នាដូចភ្លើងឆេះព្រៃអញ្ចឹងវារៀលពីកើតទៅលិចអញ្ចឹងវាមិនមែនភ្លើងដែលឆេះព្រៃនៅខាងកើតហ្នឹងវាទៅនៅ ខាងលិចឆេះព្រៃខាងលិចទៀតមែនទេដាតភ្លើងដែលឆេះព្រៃខាងកើតហ្នឹងវារលត់ទៅហើយប៉ុន្តែវាធ្វើឲ្យ រាលរាលវាមានអណ្ដាតភ្លើង ឆេះតតទៀតដោយសារវាមាន ព្រៃដែលសម្រាប់ឲ្យឆេះហ្នឹងប៉ុណ្ណាហ្នឹងឯងឬអំប្រុសអានព័ត៌មានថាបានភ្លៀងមួយមេធំនៅអូស្ត្រាលីភ្លៀងកន្លែងផ្សេងហ្នឹងអញ្ចឹងកន្លែងខ្លះកន្លែងឆេះអត់ភ្លៀងកន្លែងឆេះអត់ភ្លៀងទេគាត់ណាហ្នឹងឯងអញ្ចឹងនៅឆេះទៀតទេណាឆេះទៀតអហ្នឹងឯងហ្នឹងឯងហើយ ធ្លៀងឲ្យមកចំកន្លែងឆេះនឹងមកឲ្យរលត់ទៅប៉ុន្តែទៅត្រូវស្លាប់សัตว์អីច្រើនណាហ្នឹងឯងរាប់រយលានសัตว์គិតណាញាតិញោមឮសូ500លានអីតិចគិតថាសម្ោចមែនទេគេអត់រាប់ទេសម្ោចណាម៉ោចក្រងអីហ្នឹងគេរាប់អាសัตว์កុងករូកွာឡាយអញ្ចឹងណាទៀតណាគិតណាហ្នឹងឯងថាណាទៀតគឺ ឆេះផ្ទះងាប់នោះក៏ច្រើនទៀតរត់ចេញតន់រឿងហ្នឹងឯងរឿងជីវិតយើងបានជោគជ័យក្នុងថ្ងៃនេះ គឺបាននៅរស់គណាហ្នឹងឯងយើងមិនមែនចេះទៀមទាបានទេណាគណាត្រូវឈឺស្លាប់យើងទៀមទាអីត្រូវមានទោសគេបហាជីវិតយើងទៀមទាអីបានអត់មានសិទ្ធទេគណានឹង ត្រូវគ្រោះថ្នាក់ក្នុងបត្តវៈហេតុអីផ្សេងផ្សេងឬក៏ក្នុងសង្គ្រាមអីអីហ្នឹងចឹងទៅក៏ណាប្រសិនបើសង្គ្រាម ដោយពិភពលោកអាមេរិក កាំងជាមួយអ៊ីរ៉ង់ពងគម្រាមកំហែងដាក់គ្នាអីចឹងបើសិនកើតឡើងក៏ត្រូវបាត់បង់ជីវិតទៅតាមគ្រឿងសិតតែទំនើបទំនើបហ្នឹងឯងចឹងខុញដាក់គ្នាចឹងទៅគឺយើងเตรียมទីអាយុជីវិត ចង់រស់ក៏អត់បានប៉ុណ្ណាហ្នឹងហើយអញ្ចឹងគឺយើងអត់មានសង្គ្រាមអីអត់មានឧបតវៈហេតុអីក៏ដល់ពេលក៏ត្រូវតែមរណភាពត្រូវតែស្លាប់ហ្នឹងអញ្ចឹងបានថា យើងអរគុណប៉ុនដែលបានឲ្យយើង រស់មកដល់ថ្ងៃនេះប៉ុនដែលនាំឲ្យកើតជាមនុស្សហើយឧបធម្មឲ្យបានរស់ទៀតហើយអរគុណមេត្តាបិតាដែល ជាដើមតែអ្នកមានគុណទាំងអស់ហើយអរគុណអំពើល្អដែលយើង បានធ្វើក្នុងជាតិនឹងមិនទៅធ្វើ អីឲ្យមានទោសពេអីត្រូវគេប្រហារជីវិតអីទៅជួញដូរ គ្រឿងញៀនអីអីអីទៅទេណាបាបកម្មអីណានិមួយអីក៏យើងវាចាដោយសិលណាអរគុណដល់បុណ្យបច្ចុប្បន្នហ្នឹងដើម្បីយើងរស់នៅ អប់រំចិត្តចម្រើនបញ្ញា ហើយក៏រួមទំនប់បំរុងចៃ4ដល់ប្រសង់ចំណែក សំខាន់ក្នុងការ ថែរក្សាពុទ្ធសាសនាបានប្រសង់គង់នៅទៅក៏ថែរក្សាព្រះធម៌ព្រះវិន័យគណៈបត្រាហើយតែតែត្រូវរក្សាដោយប្រហាប្រតិទៀតណាវិន័យបីដកដោយសិលទៅ ព្រះសតន្តបីដកដោយសមាធិទៅចំមុខ សំខាន់សំខាន់អញ្ចឹងព្រះអភិធម្មបីដកដោយបញ្ញាចាក់ធ្លុះបរមត្តធัวទៅគណាអញ្ចឹងពុទ្ធបរិស័ទទំនុកបំរុងសង្ហានបិណ្ឌបាតបច្ច័យ4ហ្នឹងជាការទំនុកបំរុងតួពុទ្ធសាសនា ហើយក៏ជាការទំនុកបំរុងដល់ព្រះសម្មាសម្ពុទ្ធនឹងតែម្ដងជាព្រោះព្រះធัวដែលព្រះអង្គសម្ដែងហើយព្រះវិន័យដែលព្រះអង្គទ្រង់បញ្ញត្តិហើយហ្នឹងជាគ្រូជាសាស្តាជំនួសព្រះអង្គហ្នឹងគឺសบายចិត្តក្នុងការទំនុកបំរុងព្រះពុទ្ធព្រះធัว ប្រសងនឹងហើយអប់រំចិត្តចម្រើនបញ្ញាដើម្បីយើងមានទិសដៅគឺការរួចផុតអំពីវដ្តសង្សារនឹងឯងដោយការចម្រើនអរិយមគ្គប្រកបដោយអង្គ8ប្រនឹងអញ្ចឹងនិយាយពីរឿងវិញ្ញាណអរូបព្រំហ្នឹងអត់ចាំបាច់អាស្រ័យរូបអីទេ ប៉ុន្តែវាមានបច្ច័យឲ្យកើតឡើងហ្នឹងឯងដូច្នេះមានរូបជាបច្ច័យប៉ុន្តែ វាមានអនន្តរបច្ច័យវាមានអារម្មណ៍អនបច្ច័យអារម្មណ៍វិញ្ញាណដែលកើតដែរតែមានអារម្មណ៍ចឹងកណាវាប្រព្រឹត្តទៅនៅក្នុងមโนទ្វារវិថី មានបដិសន្ធិវាមានប្រវាំងអញ្ចឹងវាមានប្រវាំងចុងក្រោយហ្នឹងជាមโนទ្វាជាបច្ច័យនៃមโนទ្វារាវចនៈណាជាវ័នក្នុងមโนទ្វាហ្នឹងវាអត់មាន ចក្ខុទ្វាសោតទ្វាខៀនទ្វាជីវហាទ្វាកាយទ្វា រវិថីចិត្តហ្នឹងទេតែមានមโนទ្វាវិថីចិត្តហ្នឹងវាមានបច្ច័យឲ្យកើតឡើងកើតហើយក៏វារលត់ទៅហ្នឹងវា គ្រាន់តែអត់មានរូបជាបច្ច័យប៉ុណ្ណឹងទេយើងនឹកឆ្ងល់មកអំពីថាវាមានរូបជាទីអាស្រ័យវាចេះនៅអាហ្នឹងមកពីយើងឃើញតែវិញ្ញាណហ្នឹងថិតថេរនៅរហូតមកជីវិតមកជីវ៉ាអីចឹងប៉ុន្តែដល់ទៅយើងយល់ថាវិញ្ញាណដែលកើតហើយទោះជាអាស្រ័យរូបក៏វារលត់ទៅដែរវាអត់មានរូបជាទីអាស្រ័យថិតនៅទេ ហ្នឹងឯងវាគ្រាន់តែថាក្នុងបញ្ចវោការភព នេះវាមានវត្ថុរូបជានិស្សយបច្ច័យគ្រាន់តែថែមរូបជាបច្ច័យប៉ុណ្ណឹងប៉ុន្តែ វាអត់មានរូបអីដើម្បីមករក្សាវិញ្ញាណហ្នឹងកុំឲ្យរលត់ទៅនោះទេហ្នឹងឯងតែដល់ទៅអត់មានរូបគឺថាធម្មជាតិហ្នឹងក៏កើតឡើងបានដោយសារវាមានបច្ច័យឲ្យកើតឡើង ហ្នឹងឯងមាន ទៅ ប្រកែកអីបើមុនកើតទៅអត់មានផងហ្នឹងប៉ុន្តែបច្ច័យទោះជាអត់រូបក៏អាចឲ្យវិញ្ញាណកើតតតទៅបានកើតហើយក៏រលត់ទៅអត់មានកើតហើយអឺអត់មានរូបអីអាស្រ័យនៅចឹងបានខ្ញុំរលត់ អីចឹងគឺវាវាមិនមែនថាមកពីអត់រូបទេព្រោះវិញ្ញាណហ្នឹងគឺថាវាកើតឡើងហើយនេះវានៅក្នុងយ៉ាងកញ្ញសមុទ្ទយធម្មំសัพពន្តាំងនិរោធធម្មន្តិហ្នឹងទោះជាអាស្រ័យនឹងរូបក៏រូបគ្មានសិទ្ធអីរក្សាវិញ្ញាណហ្នឹងឲ្យថិតថេរទៀងទាត់នៅពីព្រោះវាក្រំតែជាបច្ច័យតែវាអត់មានសិទ្ធអីដើម្បីទៅរក្សាផលនៃបច្ច័យហ្នឹងទេ ហ្នឹងឯងអ្វីដែលកើតឡើងពីបច្ច័យប៉ុន្តែដល់ពេលរលត់វាមានអាយុវាត្រូវរលត់ខ្លួនឯងទៅណាហ្នឹងអាយុថាមិនតាន់គ្រប់អាយុទេ ដូចជាថាចិត្តតច្ចរូបកើតពីចិត្តចិត្តហ្នឹង ឧបាទៈអតិភង្គៈរលត់បាត់ហើយតែរូបដែលកើតពីចិត្តហ្នឹងអត់តាន់រលត់ទេបច្ច័យរលត់ទៅក៏រលត់ទៅរូបគេមានអាយុរបស់គេហ្នឹងឯងដល់តែ17កណៈចិត្តធំហ្នឹងអាហ្នឹងបានអាយុរបស់រូបហ្នឹងចឹងទៅហើយបើវិញ្ញាណអាស្រ័យនឹងវត្ថុរូបវិញទោះជាវត្ថុរូបជាបច្ច័យហ្នឹងមិនតន់រលត់ក៏ដោយវានៅក្នុង អធិបច្ច័យហើយវាតាំងនៅក្នុងថិតិគណៈហ្នឹងវាអត់តាន់រវនីប៉ុនអីក៏បានដែរគណៈហ្នឹងឯងដែលម្នាក់ទៀតបត្តានុមោទនីអនុមោទនីប៉ុនថ្នាក់ទានឬអនុមោទនីប៉ុនថ្នាក់សិលឬក៏អនុមោទនីប៉ុនថ្នាក់ភាវនីដោយអនុប្រែតតាមទាំងពុទ្ធ ថាអាអាអេទៅអាអាហ្នឹងមិនល្អយ៉ាងណាណានឹងអាអាអីហ្នឹងក៏ហ៊ានថាទេក៏ថាសូមនុមោទនីអីចឹងទៅអានោះខ្លាចពេកទៅទៅខុសទៅវិញហ្នឹងឯងទៅ អនុប្រែទៅតាមតែមោទនីមោទនៈហ្នឹងប្រែទៅត្រេកអររីករាយជ្រះថ្លាតាម តាមបុណ្យកុសល ដែលគេមានហ្នឹងអញ្ចឹងថាអនុហ្នឹងឲ្យពេញមាត់ទៅអនុមោទនីណាសូមអនុមោ មោទនីចឹងទៅហ្នឹងឯងឯងអ្នកខ្លះមិនហ៊ានថាអអីថាអ្នកសូមអ្នកមោទនីអញ្ចឹងទៅវិញទៅគាត់គាត់គាត់មិនហ៊ានហៅ អាគាត់ហៅអ្នកដូចអ្នកនេះអ្នកនោះអ្នកត្រឡងអ្នកអីអញ្ចឹងណាហ្នឹងឯងហ្នឹង ហ្នឹងចឹងគឺភាសាបាលីទេមិនយើងមកឯងមិនអាហងអីពាក្យតកោះបោះបោខ្មែរយើងទេហ្នឹងឯងអញ្ចឹងគឺអនុមោទនីហ្នឹងគឺត្រេកអរហ្នឹងវាជាប៉ុនមួយទៀតចឹងប៉ុនមួយទៀតណានៅក្នុងបញ្ញកិរិយាវត្ថុ10ប៉ុន្តែបើនិយាយនៅ ក្នុងពួកក្រុមចូលនៅ ក្នុងទៀនណាបាត់ តានុមោទនាហើយនឹងបតិទានជាមហាកុសលអឺនិយាយពីរឿងស្មើឬមិនស្មើជាមួយនឹងម្ចាស់ប៉ុនដែល អ្នករតីបានធ្វើហ្នឹងហ្នឹងយើង កំណត់មិនបានទេព្រោះនៅត្រង់ថាម្ចាស់ប៉ុនដែលធ្វើហ្នឹងធ្វើដោយដោយចិត្តបែបម៉េច នឹងឯងហើយត្រង់ដែលចិត្តអនុមោទនានឹងអនុមោទនាដោយចិត្តយ៉ាងម៉េចព្រោះវាស្ថិតនៅលើមហាកុសល8យោកណានឹងឯងវាទៅតាមកម្លាំងនៃការអនុមោទនានឹងនឹងឯងវាអាចថាអ្នកអនុមោទនានឹងមានកម្លាំងជាងក៏បានដែរ ពីព្រោះវាមិនមែននៅលើប៉ុនអ្នកធ្វើនឹងចូលមកប៉ុនអ្នកអនុមោទនាណាណាវានៅលើមហាកុសល បត្តានុមោទនាកើតឡើងប្រកបដោយបញ្ញាគឺមានបញ្ញាចឹងទៅចឹងណាហ្នឹងហើយអញ្ចឹងគឺ សំខាន់យើងត្រូវដឹងថាបតានមោទនីនឹងកំចាត់បងនៅការកំណាញ់កំចាត់បងនៅការចំណែនអីអីប៉ុណ្ណឹងគឺល្អហើយត្រេកអរទៅគាត់ណាកុំស្ថិតនៅក្នុងអំណាចដូចថាការដែលសម្គាល់ថាជាតិ ខ្លួនយើងត្រូវការបានបនអីឲ្យច្រើនច្រើនប៉ុណ្ណេះប៉ុណ្ណោះអីអីហ្នឹងវាតេិនទៅនឹងអាសេចក្តីប្រកាន់ទូខ្លួនយើងហ្នឹងអាសកាយតិថិវាកើតជាមួយនឹងលោភៈហ្នឹងឯងអញ្ចឹងវាជ្រេកចូលមកអញ្ចឹងទៅ យើងត្រេកអរនឹងប៉ុនអ្នករតីដែលបានបំពេញនឹងដោយឃើញថាប៉ុននឹងជាសេចក្តីល្អនឹងឯងមិនកំណាញ់សេចក្តីល្អរបស់អ្នករតីទេអាចនឹងសរសើរអ្នករតីដែលបានបំពេញសេចក្តីល្អហ្នឹងហ្នឹងគឺមិនកំណាញ់សេចក្តីល្អហ្នឹងទេទាំងគឺថាសរសើរវណ្ណៈចឹងទៅហើយត្រេកអរទៅទៀត ព្រោះតែកាលណា យើងស្អប់ យើងខឹងយើងមិនអាចទៅត្រេកអរនឹងប៉ុនអ្នករតីទេណាមានតែចង់លុបចង់បំបត្តិសេចក្តីល្អរបស់អ្នករតីទៅទៀតចង់លើកតែពីទោសចង់លើកតែពីរឿងមិនល្អទៅទៀត ធ្វើម៉េចនឹងទៅត្រេកអទៅកើតវាអត់មានបត្តានុមោទនីទេប៉ុន្តែដល់តែយើង មានចិត្តត្រេកអនេះហ្នឹងឯងនឹងប្រភ្នួសដែលពិគុណចាស់ត្រួតត្រងពធัวព្រះវិន័យហ្នឹងឯងចិត្តហ្នឹងគឺមានចាប់មានចាំបាច់បង្ខំអីណាមិនថាងឲ្យពីយើងចង់បានប៉ុនណាយើងអនុមោទនាទៅ អាហ្នឹងក៏ទេមិនរបៀបយើងចង់បានអីមកខ្លួនឯងទេ អនុមោទនាហ្នឹងគឺថាដឹងថាជាសេចក្តីល្អហ្នឹងគឺត្រេកអរទៅចឹងហ្មងចឹងត្រេកអរ ហ្នឹងឯងជាមួយគ្នានឹងគុណហ្នឹងហ្នឹងគឺជាសមាទិដ្ឋិជាបញ្ញា ដែលកើតឡើងក្នុងមហាកុសលហ្នឹងហ្នឹងគឺការដែល ពុទ្ធបរិស័ទយើងបត្តានុមោទនាហ្នឹងគឺមានសទ្ធាមានបញ្ញាទាំងកណ្ដាសំខាន់ណាសទ្ធានិងបញ្ញាហ្នឹងដែលធ្វើឲ្យ ជីវិតហ្នឹងចម្រើនទៅដោយគុណធម៌តែបញ្ញានាំមុខ ទៅកម្មទិសដៅដែលមិនមានភ័យគឺព្រះនិព្វានទៅ ហើយសទ្ធានាំទានសិលភាវនារុញពីក្រោយទៅហ្នឹងឯងសិលសតចាគៈរុញទៅឲ្យឆាប់បានដល់ទិសដៅមានបញ្ញាសមាទិដ្ឋិសមាទិដ្ឋិបុរេជាវាំងរៀនស្ទុះទៅនាំមុខ កុំឲ្យវង្វេងផ្លូវអញ្ចឹងកុសលធម៌រុញទៅចឹងសម្រាប់ពុទ្ធបរិស័ទអ្នកអប់រំចម្រើនសតិប្បដ្ឋានវិបស្សនានឹងនាំមុខកុសលធម៌ដតីតីហ្នឹងគឺមានកម្លាំងកណាអីមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិអីដែលយើង មានហ្នឹងកាលណាបើ យើងខ្វះសទ្ធានិងបញ្ញា មាសប្រាក់លុយកាក់ទ្រព្យសម្បត្តិហ្នឹងវាអាចជាអាសេរពឹសណាមានពឹសដល់ពលិកក្នុងរូបភាពជាមាសប្រាក់លុយកាក់ហ្នឹងហ្នឹងជាពោះវែកមែនទេនោះយើងវាខ្លាចទេស្រែកអាយុយអាយ៉ាឥឡូវហ្នឹងហើយប៉ុន្តែដល់ទៅវាដុំមាសទាំងដុំទាំងដុំមកស្ងាត់មាត់ហ្នឹងហើយមានអី យកមកលាក់ទុកអីហ្នឹងឯងក្នុងផ្ទះឬក៏នឹងខ្លួនអីរូបកាយនឹងដាក់ជាប់អីអីចឹងទៅហ្នឹងឯងប៉ុន្តែវាជាឆ្នាំពឹសវាជាគ្រឿងញៀនគ្រឿងសវឹងវាជាឆ្នាំពុលវាជាអសេរពឹសគឺណាចំពោះទ្រព្យសម្បត្តិណាហើយក៏ មិនមិនចំពោះតែទ្រព្យសម្បត្តិនឹងទៀតអានឹងគ្រាន់តែលើកឲ្យជាបឋមធានទៅសំបីអវយវៈដៃជើងពាក្យសម្ដីអីយើងនឹងក៏ដូចគ្នាចឹងបើយើងមិនបានគ្រប់គ្រងដោយសទ្ធានិងបញ្ញាទេអ្វីៗទាំងអស់ហ្នឹងវាคล้ายទៅជាគ្រឿងញៀនគ្រឿងសវឹងនាំឲ្យយើងប្រកាន់ទិដ្ឋិតម្លើងមាននេះហើយនឹងប្រើប្រាស់ ធ្វើនៅអំពើបាបផ្សេងផ្សេងទៅបានដៃជើងយើងហ្នឹងភ្នែកយើងហ្នឹងតិចយើងហ្នឹងមាត់យើងហ្នឹងហ្នឹងឯងអញ្ចឹងបានគុណធម៌ដែលពុទ្ធបរិស័ទយើងអប់រំបានទទួលបានពីពុទ្ធសាសនាសទ្ធានិងបញ្ញានេះយើង គ្រប់គ្រងប្រើប្រាស់មាសប្រាក់លុយកាក់ប្រើប្រាស់កាយវិចាអីអីហ្នឹងបានសម្រាប់នៅសម្បត្តិ ជាមហាសម្បត្តិសម្រាប់បានទៅ ជាផលដ៏ល្អណាដោយសារសទ្ធានិងបញ្ញាដែលដោយព្រះបាទធម្មាសោកដែលព្រះអង្គមិនតាន់បានជួបនិក្រោធសាមណេរគឺព្រះអង្គប្រើប្រាស់អំណាចនិងទ្រព្យសម្បត្តិរបស់ព្រះអង្គយ៉ាងម៉េចយើងគ្រាន់តែសន្មតថាព្រះអង្គព្រះបាទធម្មាសោកប៉ុន្តែតាមពិតគឺមហាអំណាចតណ្ហា នឹងឯងតែប្រើប្រាស់ទ្រព្យសម្បត្តិនឹងណាកម្លាំងអំណាចកម្លាំងកងតបនឹងសម្លាប់មនុស្សស្លាប់ណានៃ តាំងពីបាតតល័យបុតដល់កលឹងគៈនឹងឯងទ្រព្យសម្បត្តិនិងអំណាចរបស់ព្រះអង្គនោះបំរើបាបបំរើកិលេសចឹងទៅនឹងឯងចឹងគឺវាសម្រេចទៅជាចេតនាបាបចេតនាកម្មនៅក្នុងចិត្តសន្តាននឹងសន្សំបានទាំងអស់ ប៉ុន្តែដល់ទៅព្រះអង្គបានជួបនិក្រូធសាមណេរជាព្រះអរហន្តឡាប់ជាបងប្អូនបកើតពីជាតិមុននោះមានឧបនិស្ស័យស្ដាប់នៅក្នុងអបមាទវៈព្រះគាថាធម្មបទជ្រះថ្លាទៅអញ្ចឹងអំណាចនិងទ្រព្យសម្បត្តិរបស់ព្រះអង្គទៅជាបំរើពធัวទៅវិញហ្នឹងឯងណាអំណាចទ្រព្យសម្បត្តិដដែលប៉ុន្តែដូរម្ចាស់ ណាម្ចាស់មកជាសទ្ធាមកពីជាបញ្ញាទៅវិញទៅអញ្ចឹងទៅគឺថាព្រះអង្គប្រើប្រាស់ណាទំនុកបំរុងតតិយសង្គេយនាប្រើប្រាស់ក្នុងពិធីបុណ្យឆ្លងព្រះបរមធាតុ7ឆ្នាំ7ខែ7ថ្ងៃទៅណា ដែលបាន7ចំណែកណាលើកលែងតែខាងរាមមកក្រៀមដែលស្ដេចនេះនាំយកទៅណា ក្រោយមកប្រសង់នៅ តាមពៈបណ្ឌទ្វីបហ្នឹងឲ្យសោនុត្តរៈសាមណេរហ្នឹងទៅនាំនាំអង្គទៅរតនាវិធាននេះហ្នឹងមកបញ្ចុះនៅសវណ្ណមេលកៈចេតីជាដើមហ្នឹងបច្ចេកដីនៅសប្ងៃហ្នឹងណាណាហ្នឹងមកចំណែកទៅខាងហ្នឹងឯព្រះមហា កាសបៈជាមួយនឹងបាទជាតិសតដែលបាន ធ្វើធាតនិធានយ៉ាងគួតមុតល្អ7ចំណែកប្រធានហ្នឹងព្រះបាទធម្មសោករតនាមកហើយធ្វើពិធីបន់នៅបាតលីបត់នឹងឯងចឹងណាហើយបានចែកព្រះបរមត្រៃរកធាត ទៅ តាមបច្ច័យដីផ្សេងផ្សេង84000បច្ច័យដីសសរស្ដំហើយបញ្ចុះព្រះបរមធាត តាមនឹងហើយនៅ បាតលីបុតនឹងច្រើនហើយបានចែកមកតាម ដែលសុំអ្នកសាមណេរជាលោកចៅដែលបាននិមន្តតាមលោកអ៊ំព្រះមហេនធេរៈទៅ តាមពៈបណ្ឌទ្វីបហ្នឹងហើយក៏បានមកជួបប្របាទធម្មាសោកហ្នឹងរតនាព្រះបរមធាតុមួយចំនួនទៅហើយបាននិមន្តទៅដោយរិទ្ធរៀនសពអ្នកសាមណេរហ្នឹងទៅដល់ឋានប្រអិនបាន ប្រាប់ទូលដល់ព្រះឥន្ទព្រះឥន្ទក៏បានបើកទ្វារកៅមณีព្រះចលាមณีចេតីហ្នឹងបានយាងព្រះទេតធាតអព្រះទេតធាតហ្នឹងគឺបានអរតនីតម្កល់ទុកនៅក្នុងព្រះចលាមនីចេតីហ្នឹងណា ហ្នឹងហើយប៉ុន្តែព្រះអខកធាតឆ្អឹងដងកំបិតខាងស្ដាំទាំងដែលមិនបែកហ្នឹងក៏ប្រអិននាំយកទៅបញ្ចុះនៅក្នុងព្រះចលាមនីចេតដីហ្នឹងបានទានមកតាមរយៈសពអ្នកសាមណេរហ្នឹងយកមកប្រគេនដល់ព្រះមហិន្ទធេរៈព្រះមហិន្ទធេរៈថ្វាយដល់បាទទេវានំយៈទេសៈ ហើយបានប្រពពិធីកក្រឹកកក្រែងកសាងធោបារាមបញ្ចុះព្រះអខកធាតដងកំបិតខាងស្ដាំ បែកទេនៅទាំងមូលហ្នឹងខាងឆ្វេងហ្នឹងព្រំទាំងរតនាទៅបញ្ចុះនៅទុស្សចេតដីនៃអគណិតកៈព្រំមកទុស្សចេតដីហ្នឹងឈ្មោះតាំងពីបញ្ចុះ សម្ពុតដែលព្រះបរមពុរិស័ទយាងទៅសាងពភ្នោះហ្នឹងខេរិកាព្រំ បាននាំយក ត្រៃចីវរហ្នឹងមកថ្វាយព្រះអង្គសាងពភ្នោះហ្នឹងហើយក៏យកសម្ពុតទៅបញ្ចុះនៅទុស្សៈចេតដីហ្នឹងគឺជាទីរលឹកទាំង ព្រះបរមធាតុអីដែលនៅដល់សពថ្ងៃហ្នឹងយើងមើលមើលព្រះពុទ្ធអង្គដាច់យាងទៅតាវតឹងឋានព្រំយាងទៅគ្រប់ទីកន្លែងទាំងអស់ព្រះអត្តធាតុនឹងតាំងនៅក្នុងព្រះវរៈកាយព្រះអង្គនឹងយ៉ាងណានៅដល់សពថ្ងៃនេះនឹងឯងចាគឺយើងនឹកទៅឃើញដូចព្រះអង្គគង់នៅចឹងមែនមែនទេព្រោះព្រះធម៌ព្រះវិន័យបត្រៃបីដកក៏តាំងនៅចឹងទៅប៉ុន្តែថាជាខណៈជាពេលវេលាដែលយើងត្រូវប្រឹងប្រែង ជាយាមដើម្បីឲ្យបានគុណធម៌ជាទីពឹងចឹងកណាធានាថាមិនទៅអបាយភូមិចឹងទៅបានទៅកម្មសុគតិសួគ៌ទេវលោក ដើម្បីបានសម្រេចនៅបរិញ្ញាឲ្យបានសពគ្រប់ដោយបហានៈបរិញ្ញានឹងនឹងបាន ទៅទេវលោកឬក៏សម្រាប់ឈានទៅកាន់ព្រហ្មលោក អី បន្តបន្តទៅមិនត្រឡប់មកកាន់ឋានមនុស្សនេះវិញ ណាឋានមនុស្សយើងនេះដូចថាជាផ្ទះសំណាក់នៅប្រហែលថ្ងៃប្រហែលខែតែប៉ុណ្ណឹងទៅយើងអត់មានហួងហែងអីទេគ្រាន់តែនៅ ដើម្បីយើងបន្តក្នុងការសាងព្រហ្មយានឲ្យបានសម្រេចនិងបានទៅកាន់ព្រះនិព្វាន ជាសម្បត្តិដែលដែលសំរុំសំគួរដែលយើងត្រូវទទួល ពីព្រោះបាទានខណ្ឌសម្បត្តិវត្តដាក់នេះមិនមែនយើងអ្នកធ្វើណា ប្រគល់ឲ្យលោកនេះទៅវិញទៅ ជាសម្បត្តិរបស់មេហ្នឹងនឹងឯងចឹងដែលទឹកចិត្តជ្រះថ្លានៃពុទ្ធបរិស័ទយើងមានកុសលឆន្ទៈក្រៃលែងទៅនឹងហ្នឹងឯង ប៉ណ្ណឹងរឿងបត្តានមោទនីហើយមានសំណួរទៀតប៉ុណ្ណាសមាភិភិក្ខុចលនៈសេរីទាំងប៉ុណ្ណាចលនៈកិសេរីសុផាតប៉ុណ្ណាគុណចាស់ មានពីរចំណុចទី1ធ្វើដូចម្ដេចដើម្បីហាមចិត្តកុំឲ្យចេះតែចាប់កំហុសរបស់អ្នកដទៃចឹងមិនមែនថាមិនឲ្យដឹងខុសទេណារឿងដឹងខុសដឹងត្រូវហ្នឹងជាសម្បត្តិរបស់មនុស្សណាសំខាន់ណាស់ហ្នឹងឯងគ្រាន់តែថាគុណចាស់ អប់រំចម្រើនតេបឋានវិបស្សនាទៅគុណចាស់រោគអត្តាតួខ្លួនយើងអត់មានអញ្ចឹងអត្តាអ្នកដតីក៏អត់មានដែរណាដល់ទៅអញ្ចឹងលោភៈទោសៈមោហៈអកុសលមូលហ្នឹងវានាំឲ្យកើតអកុសលកម្មហ្នឹងឯងអាហ្នឹងត្រឹមត្រូវអញ្ចឹងចឹងប៉ុន្តែវាអត់មានអ្នកដតីណា ជាអ្នកធ្វើលោភៈទោសៈមោហៈអកុសលមូលហ្នឹងឲ្យខ្លួនឯងទេ សុទ្ធតែជាអ្នករួមគ្រោះទាំងអស់គ្នាអានឹងឯងប៉ុណ្្នឹងឯងដែលដែលគុណចាស់ចង់បានហ្នឹងគឺប៉ុណ្្នឹងឯងមិនមែនមិនឲ្យដឹងខុសទេគឺណាប៉ុន្តែដែលគុណចាស់មិនបានចាប់កំហុសហ្នឹង ទៅដាក់ឲ្យអ្នកណា ដោយដោយខ្នំខ្នាញ់ដោយស្អប់ ទៅ ទៅរោគអ្នកនោះមកអំពីរួនរួនអ្នកនឹងវាអត់មានចឹងគឺណាហ្នឹងឯងគ្រាន់តែបញ្ញត្តិតើ មួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងមានអ្នកណា ទៅ បង្កើតសេចក្តីសៅមងបង្កើតកិលេសឲ្យខ្លួនឯងអីហើយគុណចាស់ជ្រាបថាអ្នកណាដែលថាគុណចាស់ចាប់កំហុសឬក៏អ្នកណាក្រក់អក្រីអីណាស់អីដោយសន្មត់ជាអ្នកនេះអ្នកនោះហ្នឹងគុណចាស់គិតដកលោភៈទោសៈមោហៈចេញមើលទៅជាព្រះរហន្តបាត់ហើយគ្រាន់តែយើងគិតណាអស់លោភៈទោសៈមោហៈ អញ្ចឹងដាក់លោភៈទោសៈមោហៈទៅវិញតើគុណចាស់គិតបន្ទោសណាណាពីព្រោះមានណាណាទៅធ្វើកិលេសនឹងឲ្យអង្គឯងឲ្យខ្លួនឯងហ្នឹងឯងហ្នឹងឯងប៉ុណ្ណឹងឯងគឺ ក្នុងសេចក្តីដែលថាបណ្ឌិតមានការមិនលើកឡើង នៅទោសកំហុសអ្នករតីជាកម្លាំងហ្នឹងមិនមែនមិនដឹងខុសមិនដឹងថាអ្នករតីខុសទេប៉ុន្តែស្គាល់បរមត្តធម៌ចឹង សិតតែអភិធម្មទេតាមានស្អីដែលកើតឡើងមិនត្រឹមត្រូវតាមហេតុមិនត្រឹមត្រូវតាមបច្ច័យគាត់ណាអញ្ចឹងអ្វីអ្វីទុកដាក់ឲ្យអ្នករតីនឹងអញ្ចឹងទៅយើងគ្រាន់សន្មត់ថាអ្នករតីប៉ុន្តែធัวទាំងឡាយវាអាស្រ័យបច្ច័យកើតឡើង នឹងឯងមានចាំបាច់ទៅទទួលយកមករែកពុនលីសែងអីថាកិលេសអ្នករតីអ្នករតីធ្វើអីតោះខុសហើយតែកាលណាយើងបទុះយើងតោះយើងខ្នន់ខ្នាញ់បានដីថាយើងយកកិលេសគេមករែកមកដាក់មកខាងកិលេសយើងមកខាងហ្នឹងរែកហ្នឹងឯងវឹបវឹបអញ្ចឹងទៅធ្ងន់ឯងឯងអញ្ចឹងទៅណាហ្នឹងឯងអញ្ចឹងគឺ នៅពេលដែលគុណចាស់បានជ្រាបថាលោភៈទុសៈមោហៈអកុសលមូលនេះដែលនាំឲ្យមានអកុសលកម្មហ្នឹងគឺវាអត់មានអត្តាទូខ្លួនយើងឬអត្តាអ្នកតេងអ្នកធ្វើទេវាមានបច្ច័យឲ្យកើតឡើងនឹងតែប៉ុណ្ណឹងនឹងឯងដែលជាវិបស្សនា ព្រះសិរីបុត្រសំដែងក្នុងសមាទិដ្ឋិសោតចាប់ដើមមុនគេចឹងនឹងឯងប្រសោតហ្នឹងឯងដែលព្រះសិរីបុត្រប្រកាសសច្ចៈទាំង អឺហៅថាឧទេសឧទេសឧទេសៈហ្នឹងក៏ប្រកាសសច្ចៈដល់ទៅ និទេសវិភាំងណាក៏ប្រកាសសច្ចៈប្រសូតហ្នឹងឯងដែលមានការសម្ដែងអរិយសច្ចៈច្រើនជាងប្រសូតណាណាទាំងអស់ក្នុង បត្រៃបីដកគឺថាគឺព្រះសិរីបុត្រប្រកាសអរិយសច្ចៈក្នុងសមាធិធិសោតហ្នឹងហើយក្នុងសមាធិធិសោតហ្នឹងប្រកាសអំពីរឿងអកុសលកម្មអាស្រ័យអកុសលមូលនេះហើយ លះបង់នៅទិដ្ឋានុស័យទៀតផងចឹងណាពីព្រោះដឹងដល់អកុសលមូលទៅវាអត់មានអត្តាអ្នកណាអ្នកធ្វើលោភៈទុសៈមោហៈក៏អត់មានអត្តាអ្នកធ្វើអកុសលកម្មដែរអាហ្នឹងលះដល់ទិដ្ឋានុស័យហ្នឹងហ្នឹងក្នុងបៃដកលេខ20ចឹងសមាទិដ្ឋិសោតហ្នឹងហ្នឹងឯងដូច្នេះគឺមិនមែនមិនដឹងថាអ្នករតីខុសទេថែមទាំងយកមករំលឹកដាស់តឿនកុំឲ្យយើងខុសដូចអ្នករតីទៀតផង នឹងឯងបានជាប្រយោជន៍អញ្ចឹងទៀតផងចឹងវាដូចជាគោដើរលុយទឹកទៅស្រាប់តែស្លោះជើងនឹងឯងតម្រំតែដកបានមនុស្សទៅជួយទៀតផងណាគោទៅពីក្រោយនេះវាចាំវាដល់កន្លែងហ្នឹងវាលោតដល់កន្លែងហ្នឹងវាលោតខ្លាចខ្លាចឆ្លោះជើង ទៅដែរអាហ្នឹងសភាវៈរបស់សត្វផងទៀតមនុស្សយើងអញ្ចឹងតែដឹង ប្រព្រឹត្តអីផ្លាតផ្លាត់អីចឹងទៅគឺប្រយ័ត្នប្រយែងខ្លួនឯងហើយក្នុងសេចក្តីហ្នឹងអញ្ចឹងគឺទុកជាគ្រូក៏បានដែរហ្នឹងមិនមែនគ្រូដែលយើងត្រូវធ្វើតាមទេគ្រូដែលត្រូវធ្វើតាមគឺអ្នកល្អច្រើនណាស់គ្រូដែលយើងត្រូវធ្វើតាមប៉ុន្តែគ្រូរំលឹកដាស់តឿនកុំឲ្យធ្វើតាមហ្នឹងឯងបែបផែនហ្នឹងរបៀបហ្នឹងអញ្ចឹងក៏បានតែយើង បានសិក្សាអំពី ការប្រព្រឹត្តរបស់មនុស្សជុំវិញ ខ្លួនយើងនឹងឯងអាស្រ័យយើង មានបត្រៃបីដកយល់ដឹងទៅអ្វីអ្វីក៏ដូច ជាគ្រូឬក៏កំពុងសំដែងធัวប្រាប់យើងដែរសំបីតែអាកាសធាតុដៅតិចស្លឹកឈើទលេសមុទ្រព្រៃភ្នំអីទាំងអស់ហ្នឹងគឺសិតតែពពុទ្ធអង្គទ្រង់ប្រកាសសំដែង ក្នុងបត្រៃបីដកទាំងអស់ហ្នឹងធម្មជាតិហ្នឹងដោយឧបមាផ្សេងផ្សេងព្រះអាទិត្យប្រច័ន្ទពលឺព្រះអាទិត្យពលឺប្រច័ន្ទផ្កាយទៅ ថ្ងៃបដាលកូនទៅទូលីដីទៅដុំពពុះទឹកទៅអីអីទាំងអស់ហ្នឹងស្មៅវភ្នំ មានស្អីដែលមិនមាន មាននៅក្នុងបត្រៃបៃដកដែលព្រះអង្គសម្ដែងអញ្ចឹងដល់ទៅយើងបានសិក្សាពធัวច្រើនទៅ យើងមកឃើញស្អីស្អីគឺសិតតែពធัวទេសនាដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហើយអញ្ចឹងធម្មជាតិទាំងអស់ហ្នឹងដូចកំពុងឲ្យសម្ដែងធัวប្រាប់យើងអញ្ចឹងហ្នឹងឯងចា៎ហើយប្រព្រឹត្តទៅជាសាមញ្ញលក្ខណៈទៀតដូចព្រះបច្ចេកពុទ្ធអីឃើញស្លឹកឈើរុះអីបានបច្ចេកពោធិញ្ញាណអីចឹងណា ហ្នឹងឯងហើយមួយទៀតតើមានវិធីបប្រតិបត្តិដូចម្ដេចរក្សារហូតអស់ជីវិតរក្សាអីទេរក្សាប្រភ្នោះហ៎អាណាកណាហ្នឹងឯងចំណងអញ្ចឹងខ្ញុំណាគុណចាស់សេត្រឹមតែរក្សាមកកណាគឺតលតែគុណចាស់ មានការសែបគប់ជាមួយនឹងសព្រមចារីដែលតែងតែសម្ដែងពីអានិសង្ឃនៃនៃកម្មៈហើយនឹងទោសក្នុងការគ្រប់គ្រងផ្ទះសំបីខ្សែគប់ជាមួយនឹងកុហកក៏អញ្ចឹងដែរមើលអ្នកណាដែលគាត់ឧស្សាហ៍និយាយពីសេចក្តីលំបាកទុកទោសក្នុងការាវាស អានឹងឧស្សាហ៍ទៅជួបគាត់ទៅខ្ញុំឯងនិយាយពីរឿងរាវះហ្នឹងមិនលំបាកមិនអីមិនអីអីចឹងទៅហ្នឹងឯងគាត់រៀបរាប់ទៅឲ្យឲ្យឃើញថាវាជារឿងទុកទោសលំបាកក្នុងការគ្រប់គ្រងផ្ទះហ្នឹងយ៉ាងម៉េចយ៉ាងម៉េចចឹងទៅហើយគុណចាហើយកុំសឹកអីណាគង់នៅក្នុងប្រភ្នោះទៅអាហ្នឹងឧស្សាហ៍និយាយមួយគាត់ឲ្យរឿយៗទៅគាត់ណាហ្នឹងឯងល្អចឹង ហើយបើផ្ទុយពីហ្នឹងហ្នឹងគឺកំសូវលេងចូលបណ្ណាហ្នឹងឯងចឹងណាអាហ្នឹងក៏សំខាន់ណាស់ក្នុងរឿងខ្សែគប់ហ្នឹងសំខាន់ណាស់ដែលធ្វើឲ្យគុណចាស់មានកម្លាំងប្រតិនៅ ក្នុងប្រភ្នោះដូចជាប្រវត្តិរបស់ សមង្គលៈថេរៈម្ដាយក៏កំសត់ក្រីក្រ សម្ញលៈមេដាហ្នឹងឪពុកហ្នឹងក៏អត់មានហិរិអោតបៈអីទេសវឹងអីរហូតចឹងទៅណាក្រោយមកក៏បានឃើញអសតិសទានអីអីដែលថ្វាយដល់ភិក្ខុសង្ឃហ្នឹងឃ្លានណាសិតតែបណិតៈភោជន ចឹងទៅក៏ចង់បួសបានបួសទៅទៅមិនមានសទ្ធានាំមុខអីអីចឹងទៅបានឆាន់របស់បណ្ឌិតចង្ហាន់ឆ្ងាញ់ល្អអីអីចឹងចឹងទៅអាកិលេសហ្នឹងវាចេះទៀមទាទៅទៀតអញ្ចឹងទៅវាមិនអាចថានៅបួសបានទេដើម្បីបរិភោគខ្សែផ្សោយកាមគុណហ្នឹងអញ្ចឹងក៏នឹករសឹកប៉ុន្តែ មានមុនមកកាត់តាមវាស្រែដើម្បីទៅសឹកហ្នឹងឃើញអ្នកស្រុកអ្នកស្រែកំពុងតែធ្វើកិច្ចការងារហាលថ្ងៃឃើញសត្វពាហនៈអីអីទាំងអស់ហ្នឹងហើយអាជីវភាពទុកលំបាកហ្នឹងលោកធ្លាប់ឆ្លងកាត់មកចឹងធ្លាប់ទៅស៊ីឈ្នួលជួរោះដកស្ទូង កាប់ភ្លឺស្រែអីគេហ្នឹងទៅវាប្រកាសជាសេចក្តីទុកលំបាក ចឹងទៅពិតមែនតែលោកបួសនឹងប្រាថ្នាការឆាន់មែនប៉ុន្តែការដែលស្ដាប់ពធក៏រឿយរឿយសិលអីលោកក៏រក្សាបានល្អបើលោកនឹងឯងចឹងគ្រាន់តែមិនអាចរក្សាចិត្តដើម្បីនៅក្នុងពភ្នោះបានតែដល់មកឃើញព្រឹត្តិការណ៍សេចក្តីទុក្ខលំបាករបស់សត្វលោកក៏នឹកឃើញដល់វត្តសង្សារព្រោះបានស្ដាប់ពធមកចឹងដល់អញ្ចឹងទៅលោកគង់នៅក្រោមលប់ឈើពិចារណាទុកទោសនៃវត្តសង្សារទៅ វិបស្សនាញាណឲ្យសម្រេចព្រះរហ័តទៅចារួចបានមកប្រាប់ញោមស្រីអីអីពីរឿងបួសរឿងអីអីទៅញោមស្រីវាទឹកចិត្តជាមួយនឹងកូនវាខុសពីអ្នកអតីចាវាគឺថាវាសាច់ឈាមអញ្ចឹងណាដល់ទៅលោកកូនបានបួសល្អអញ្ចឹងទៅក៏សម្រេចចិត្តមកបួសដែរទៅហើយមេត្តាហ្នឹងក៏សម្រេចព្រះរហ័តហ្នឹងដោយ ពិចារណាទុកទោសនៃជីវិតកន្លងមកដែរកើតនៅជាយក្រុងសាវត្ថីចឹងមានស្វាមី ទៅក៏លំបាកលំបិនតែខ្លួនឯងហ្នឹងបុកស្រូវបុកអង្គហើយពុះ អស័យធ្វើកជើធ្វើល្អីធ្វើឆាប់ធ្វើអីលក់ក្រនបានចាំជីវិតនឹងឯងចឹងពិចារណាទុកទោសទាំងអស់នឹងទៅនឹងឯងទុកទោសនៃវត្តដាក់នឹងក៏បានប្រកាសឡើងព្រមទាំងហេតុទាំងបច្ច័យទៅឧបនិស្ស័យបញ្ញាចឹងសម្រាប់ព្រះអរហន្តជាព្រះអរហន្តីដែរទៅនឹងខ្ញុំណាគ្រាន់តែលើក មកប្រកបផ្សំត្រង់ដែលថា ពិចារណាទុកទោសនៃគិរិវៈក៏ដូចជាទុកទោសនៃវត្តសង្សារទាំងនោះ ប៉ុណ្ណាហើយប្រគុណចាស់ឧស្សាអានបថេរីគាថាបថេរៈគាថាចឹងមានអត្ថកថាដែលមានប្រវត្តិផងពីរោះថែមពីលើបថេរៈគាថានឹងទៀតនឹងឯងនឹងជាការសែបគប់សំខាន់ណាស់ជាមួយគ្នានឹងបថេរៈតាំងពីឯកនិបាតហោហែមកចឹងគណា ក្នុងបេដកលេខ56បន្ទាប់ពីពេទ្យវត្ថុមកប្រធិរគិថាហ្នឹងគុណចាស់មើលអដ្ឋថាមើលប្រវត្តិខាងដើមខ្លះហើយនឹងប្រកាសថាដែលលោកបានប្រកាសសម្ដែងនឹងចឹងទៅប្រកបជាបានចម្រើនហើយគុណចាស់ណានៅក្នុងប្រភ្នោះហ្នឹងហ្នឹងប៉ុណ្ណឹងចុះហើយនេះ បាសកវុធូដែលមានសំណួរពីព្រះមហាបរោះធ្វើទុក្ករកិរិយាព្រោះវិបាកកម្មរបស់ព្រះអង្គឬមួយធ្វើដោយសកាយៈទិដ្ឋិសកាយតិថិហ្នឹងនៅមានអញ្ចឹងឯងបានជាប្រព្រឹត្តទៅទៅតាមកម្មដែលជាបច្ច័យហ្នឹង គណាវាកម្មឲ្យវាតាកទួងទៅនឹងបច្ចុប្បន្នហ្នឹងគណាតែឲ្យមានវិបាកអីទៅយ៉ាងម៉េចយ៉ាងម៉េចហ្នឹងវាត្រូវតាកទួងនឹងបច្ច័យច្រើនទៀតណាចឹងមិនមែនថាមានកម្មអីចិត្តតែឲ្យមានផលមាន វិបាកអីទៅទេហ្នឹងឯងវាត្រូវតាកទួងនឹងសម្បត្តិឬវិបត្តិក្នុងបច្ចុប្បន្នហ្នឹងទៀតហើយដល់ទៅបរិនិព្វានអស់ សិទ្ធអស់អំណាចអីថានឹងជាបច្ច័យអីឲ្យ មានវិបាកមាន ផលអីក្នុងព្រះនិព្វានអីទៅទៀតគឺអត់មាន ទេគាត់ណាហ្នឹងឯងយ៉ាងណាដូចជាការដែលព្រះអង្គនៅមិនតាមបាន ត្រាស់ហ្នឹងកិលេសនៅសពគ្រប់ទាំងអស់ហ្នឹងឯងយ៉ាងហើយតេតួងទៅនឹងវិបាកវិបាកកម្មហ្នឹងឯងដោយសារ ក្នុងកាលនោះដែលព្រះអង្គជាចោតបាលមេនុបក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកសបៈទសពលហ្នឹងខេការស្មូន ឆ្នាំងហ្នឹងបបាយបបួល ដើម្បីឲ្យទៅជួបពុទ្ធហ្នឹងហើយព្រះ បរមពុរិស័ទហ្នឹងមិនងាយចេះតែជឿថានរណាពពុទ្ធពពុទ្ធអីទៅទេដល់ទៅថាទៅថាចំពពុទ្ធទៅតែព្រះអង្គជាពពុទ្ធមែនអញ្ចឹងណាហើយថាពពុទ្ធអីពពុទ្ធងាយបានត្រាស់ទេហ្នឹងឯងថាចំអ្នកផ្សេងវាមានអីដែលមិនមែនពពុទ្ធមែនណាថាទៅវាត្រូវ ហ្នឹងហើយប៉ុន្តែនេះថាទៅចំពុទ្ធបានត្រាស់ហើយថាព្រះអង្គអត់បានត្រាស់ទេតែងាយណាស់ណាបានធ្វើជាពុទ្ធហ្នឹងអាពាក្យហ្នឹងឯងទាំងខ្លាយទៅជាបាបកម្មនាំឲ្យព្រះអង្គមានពីរាក្នុងការបំពេញទុក្ករកិរិយាហ្នឹងក្រ បានត្រាស់ដឹងហ្នឹងឯងហ្នឹងក្នុងអបទានទាំងពុទ្ធាបទានសម្ដែងបេដកលេខ72កណាហ្នឹងឯងហ្នឹងហើយនេះគុណចាស់វិខកងខ្សែទាំង ហ្នឹងហើយដោយក្តីនឹកលឹកហើយនឹងសាកសួរតើអ្វីជាហេតុជាបច្ច័យឲ្យព្រះ បរមពុរិស័ទអង្គខ្លះជាបញ្ញាធឹក ជាសទ្ធាធឹកនិងវិរិយាធឹកនេះជាឧបនិស្ស័យសន្សំអណៃគេជាតិមកចឹងក៏ណាហ្នឹងគឺមានតែប៉ុណ្្នឹងទេដែលព្រះអង្គត្រូវបំពេញពុទ្ធការកៈធัวហ្នឹងឯងទៅតាមសន្តានមហាប្រតិដែលមានមកចឹងប៉ុន្តែសិតតែមានបច្ច័យនឹងឯងគាត់តែឧបនិស្សយបច្ច័យហ្នឹងសំខាន់ហើយចឹងក្នុងការសន្សំសន្តានហ្នឹងគាត់ណា ហើយទី2សូមលោកគ្រូជួយបញ្យល់ពីអារម្មណ៍របស់អរូបឈាន ទី1ហើយនិងទី3ណាមានបញ្ញត្តិជាអារម្មណ៍ណាហ្នឹងទី1ហ្នឹងបើក កសិនបើកសិនតើចម្រើន កសិនតាមលំដាប់នៃកសិនទៅកណាហើយក៏បើកនៅអាកាសកសិននឹងឯងដោយបរិកម្មថាអាកាសោអនន្តោអាកាសមិនមាន ទីបំផុតនឹងឯងកណានឹងគឺជាធัวហួសវិស័យនឹងឯងគឺមិនអឺ មិនមានពិសោធន៍មិនមានការប្រតិបត្តិអីទៅដល់នឹងទេខ្ញុំមិនដែរអីហ្នឹងដូច្នេះទៅតាមមេរៀនគុណចាស់សិក្សាមើលតាមនឹងទៅវិសុទ្ធិមគ្គណានឹងនៅក្នុងសមាធិនិទេសណាជាដើមនឹងហើយចឹងក៏ណាហើយដល់ទៅអារូបទី2ហ្នឹងមាន អារូបទី1 ជាអារម្មណ៍អារម្មណ៍អតីតៈអេកន្តៈហ្នឹងចំណែកជាអតីតារម្មណ៍តែម្យ៉ាងចឹងណាហ្នឹងអារូបទី2នោះមានអារូបទី1ហ្នឹងដែលបាន សម្រេចហើយជាអតីតជាអតីតារម្មណ៍អារូបទី3ហ្នឹងវាត្រូវមានអារម្មណ៍តែមាន បញ្ញត្តិគេថាណដ្ឋិភាវៈបញ្ញត្តិគេណា គឺណដ្ឋិភាវៈហ្នឹងវាអត់មានភាវៈអីទៀតបញ្ញត្តិហ្នឹងគឺណត្តកិញ្ចិណត្តកិញ្ចិអ្វីតិចតួចមិនមាននឹងឯងត្រូវឆ្លងទៅតាមលំដាប់ នៃអរូបទី2ហើយនឹងចឹងទៅចឹងទៅក៏បាននៅ អារម្មណ៍ហ្នឹងណត្តកិញ្ចិអ្វីតិចតួចមិនមានហ្នឹងនឹងក៏ប៉ុណ្ណឹងចុះគុណចាស់មុនសិក្សា តាមគម្ពីរហ្នឹងទៅហើយដើម្បីជាឧបនិស្ស័យនៃការសិក្សាច្រើនចាប៉ុន្តែភាពជាពហុសោតសិក្សានៅក្នុងព្រះវិធម្មហ្នឹងជាឧបនិស្ស័យនៃនៃបញ្ញាធឹកផងដែរណាចឹងសិក្សាព្រះអភិធម្មហ្នឹងគាត់ណាហើយបើ ជាសាវករបស់ព្រះ សម្មាសម្ពុទ្ធ បញ្ញាធឹកហ្នឹងដល់ពេលសម្រេចសោតាបត្តមៈក៏ជាធម្មានុសារីចឹងទៅចឹងប៉ុណ្ណាជាសទ្ធាធឹកក៏ជាសទ្ធានុសារីទៅក្នុងគណៈនៃសោតាបត្តមៈហ្នឹងក៏មាននាមបញ្ញត្តិជាបុគ្គលទៅតាមឧបនិស្ស័យដែលសន្សំមកសទ្ធាធឹកឬក៏បញ្ញាធឹកហ្នឹងហើយសំណួរមួយទៀត ទី3ទាំងព្រះរាមានពភៈព្រះអង្គទ្រង់ត្រាស់ថាការបរិភោគកាមដូចជាបកុលស្រេកទឹកហើយផឹកទឹកអំបិលតែសេចក្តីនេះព្រះអង្គទ្រង់សម្ដែងដល់ការ បរិភោគដោយកិលេសតែម្យ៉ាង ឬក៏សំបីបរិភោគដោយសតិដែរណានេះគឺព្រះអង្គទ្រង់ប្រកាសនៅ ក្នុងកាមសោតឬក៏កាមជាដក តំណាក់តំណងគ្នាទាំងការមកសូត្រនៅក្នុងអត្តកវៈណានឹងចាប់ផ្ដើមអត្តកវៈហ្នឹងគឺការមកសូត្រហ្នឹងហើយក៏ព្រះសិរីបុត្រប្រកាស នៅក្នុងមហានិទេសបៃដកលេខ64ហ្នឹងឯងចាប់ផ្ដើមអត្តកវៈហ្នឹងចឹងទៅចឹងហើយនឹងតំណាក់តំណងទៅដល់កាមជាដកណា ដែលក្នុងការមកសូត្រហ្នឹងព្រះអង្គនៅ ជា ព្រះបរមពុរិស័ទហ្នឹងព្រះអង្គធ្លាប់ជួយព្រាមហ្នឹងដែលកាលនោះព្រាមហ្នឹងជាព្រះរាជា អង្គសម្ដែងទោសរបស់កាមទាំងឡាយហ្នឹង ដល់មកឥឡូវនេះជាព្រាម អ្នកធ្វើស្រែហ្នឹងត្រូវវិនះបាត់បង់ស្រូវស្រែហ្នឹងកើតទុកសោកហ្នឹងព្រះអង្គក៏ប្រទានពធัวនៅក្នុងកាមសោតហ្នឹងក៏បានបដិស្ថានព្រាមហ្នឹងឲ្យតាំងនៅក្នុងសោតាបត្តផលទៅអញ្ចឹងក្នុងសេចក្តីនៃប្រសូតហ្នឹងគឺសំដែងពីរឿងដែល បុគ្គលបរិភោគទឹកក្នុង រដូវក្តៅហ្នឹងឯងក្នុងគេថាកាមជាដកហ្នឹងចឹងក៏ណា គឺវាចិត្តតែស្រេកចឹងស្រេកហ្នឹងឯងអាហ្នឹងគឺសំដៅយកការបរិភោគដោយកាមតណ្ហាមិនមិនមែនបរិភោគដោយសតិទេបាទបរិភោគដោយសតិហ្នឹងគឺអត់មានប្រព្រឹត្តទៅដោយ ការជាប់ចម្ពាក់ដោយការញៀនញាមអីទៅទេអានេះវាតាកទួងទៅនឹងតណ្ហាដែលចេះតែស្រេកហ្នឹងមកអំពីវាធ្លាប់ធ្លាប់បរិភោគធ្លាប់ខ្សែផ្សោយធ្លាប់សំណុកធ្លាប់សុខធ្លាប់ស្រួលធ្លាប់ឆ្ងាញ់ទៅហ្នឹងឯងដូច្នេះវាទៅជាញៀនណាហ្នឹងឯងអាហ្នឹងឯងញៀនហ្នឹងគឺអង្គធัวបានដល់លោភៈហ្នឹងឯងអញ្ចឹងអារម្មណ៍របស់លោភៈហ្នឹងសិតតែគ្រឿងញៀនទាំងអស់សិតតែជាគ្រឿងលេង សិតតែជាគ្រឿងសវណ្ណចឹងអារម្មណ៍របស់លោភៈហ្នឹងចឹងលោភៈហ្នឹងវាទៅ ជាញៀនវាទៅជាសវណ្ណទៅវាទៅជាការលេងទៅហ្នឹងគឺសំដៅទៅរងតណ្ហាទៀតដែលបរិភោគដោយសតិគឺអត់ទេព្រោះអត់មាន បច្ច័យ4ហ្នឹងវត្ថុកាមគុណហ្នឹងជាទិសដៅទេ បរិភោគដោយសតិហ្នឹងគ្រាន់តែជាអាហារបច្ច័យគ្រាន់តែជាបច្ច័យ4ទេអត់រួចឆ្ងាញ់រួចអីទេគ្រាន់តែកំណត់ថាឲ្យរសតែប៉ុណ្ណឹងទេហើយទិសដៅដែលនាំឲ្យមានបេតិបាមកជាហ្នឹងគឺ អប់រំចិត្តចម្រើនបញ្ញាណែប្រព្រឹត្តព្រមចរិយធัวទៅរកទីបំផុតទុកឯណាណារឿងដែលចាំបាច់ត្រូវការបច្ច័យ4បរិភោគប្រើប្រាស់អីហ្នឹងដោយសារវាត្តភាពទេតើបើកុំតែមានអត្តភាព បញ្ញខណ្ឌដែលជាទុកនេះចាំបាច់ត្រូវការអី ហើយបើអត់ត្រូវការអីទេតើវាមាន ស្អីដែលសម្រាប់ឲ្យញៀនណោះវាមានអីដែលសម្រាប់ឲ្យស្វឹងណោះតែសត្វលោកនោះវាអត់បានកំណត់ដឹងនៅនៅសេចក្តីទុកនេះដែលព្រះអង្គសម្ដែងអខៈចេតសវេនន្តិណាសេចក្តីទុកក្នុងវត្តដាក់នេះដែលបកគលមិនបានដឹងក៏ណាគឺទុក្ខេអញ្ញាណังចឹងវាទៅជាអវិជ្ជា ដែលមិនបានដឹងនៅសេចក្តីទុកលំបាកហ្នឹងក៏ចាប់ប្រកាន់យកមកធ្វើជាទូខ្លួនអញ្ចឹងវាត្រូវការអីត្រូវការអីត្រូវការអីពីព្រោះអាហ្នឹងវាវាឃ្លានវាត្រូវការបរិភោគវាឈឺវាត្រូវការថ្នាំកែរោគវានៅកដាលវាមិនបានត្រូវមានផ្ទះសម្បែងទីកន្លែងត្រូវរោសម្លៀកបំពាក់ដល់ទៅរស់បានមកនេះវាត្រេកអរវាកើតឆន្ទរាគៈវាអត់បានកំណត់ថាបើកុំតែមានអត្តភាពហ្នឹងវាចាំបាច់ត្រូវការអី តែដល់វាចាប់អត្តភាពជាទូខ្លួនទៅហើយវាត្រូវកើតគៈតណ្ហាមកវត្តសង្សាររហូតមកជាហេតុនៃសេចក្តីទុក្ខយ៉ាងបានឥឡូវនេះត្រូវមកកំណត់ដឹងឧបាទានខណ្ឌហ្នឹងអ្នកអត្តាឲ្យឃើញមិនមែនជាទូខ្លួនយើងដល់អញ្ចឹងទៅមានអីបានអីវាវាអត់មានខ្លួនយើងអ្នកបានទេណាវាមានវិថីចិត្តដឹងអារម្មណ៍ទៅតើ សតិរលឹកបានរាល់ពេលដែលដែលមានវិថីចិត្តកើតឡើងហ្នឹងតើនឡើងភ្ញាក់ឡើងហ្នឹងវាអត់ប្រកម្មថាខ្លួនយើងអ្នករស់នៅក្នុងโลกនេះអ្វីអ្វីទាំងអក្នុងโลกនេះ សូម្បីថាមហាសិទ្ធិដែលថាអឺអញមានអ្វីអ្វីច្រើនហ្នឹងក៏វាអត់មានមហាសិទ្ធិណាជាម្ចាស់ទេវាមានវិថីចិត្តដឹងអារម្មណ៍តែប៉ុណ្្នឹងទេតើសន្មត់ទេរបស់យើងរបស់គេហ្នឹង ហ្នឹងឯងទោះជាទេវតាមានសម្បត្តិទឹកអីហ្នឹងប៉ុណ្ណាក៏ដោយវាអត់មានតួទេវតាហ្នឹងជាអ្នកបានអីទេវាអត់មានតួប្រអិនវាអត់មានតួប្រព្រំនឹងមកជាម្ចាស់នៃសម្បត្តិអីទេ មានវិថីចិត្តដឹងអារម្មណ៍តែប៉ុណ្្នឹងឯងចា៎ អញ្ចឹងបើត្រឹមតែវិញ្ញាណដឹងអារម្មណ៍វាអត់មានទេវតាប្រអិនប្រព្រំទេឥឡូវហ្នឹងវាគ្រាន់តែជាវិញ្ញាណដឹងអារម្មណ៍តែប៉ុណ្ណឹងវាមានចាំបាច់យើងទៅជាទេវតាដែរយើងទៅជាប្រព្រំអីដែរទៅទៅដោយសារបុណ្យជាបច្ច័យប៉ុន្តែវាអត់មានឆន្ទរាគៈដើម្បីថាអឺអញជាទេវតាជាប្រអិនជាប្រព្រំអីទេគឺទិសដៅទៅរកការមិនមាន អត្តភាព នឹងឯងអញ្ចឹងអាសម្បត្តិក្នុងលោកនេះអត់មានយកទៅ បង្អួតព្រះនិព្វានអីបានទេវាមានតម្លៃបង្អួតគ្នាដោយសារតែត្រូវការតាណាត្រូវការវាតេតួងតណ្ហានឹងឯងចឹងបើត្រឹមតែអត្តភាពទេ បរិភោគដោយសតិទេ វាអត់មានតណ្ហា ក្នុងការបរិភោគប្រើប្រាស់ទេក៏ណា មិនមែនព្រះអរហន្តក៏ពិតមែនប៉ុន្តែដោយគុណរបស់សតិរៀនមានកតិក្នុងការប្រើប្រាស់បច្ច័យ4ដូចតែព្រះអរហន្តអញ្ចឹង វិបស្សនាមានកតិដូចជាឆលង្គុពេកខាអញ្ចឹងហ្នឹងឯងគុណរបស់សតិតែមិនមិនប្រព្រឹត្តទៅដោយការញៀនញាមដោយការសវឹងឯងពីព្រោះអត់មានយកជាទិសដៅអីណាគ្រាន់តែថាញ៉ាំងជីវិតិនត្រីតែប៉ុណ្្នឹងទេគុណចាំមើលដូចមេដាបរិភោគសាច់កូនឯងអីមិនម៉ាក់មមទេណាហ្នឹងឯងអត់មានមកត្រេកអរអីនឹងបរិភោគសាច់កូនឯងជាកូនបង្កើតហើយជាសាច់កូនខ្ចីទៀតហើយជាសាច់ដែល អត់ប្រឡាក់អំបិលទៀត គេណាគេណាច្រើនបែបច្រើនប្រការណាស់អត់លាក់អំបិលហើយសាបស្អុយទៀតបរិភោគនឹងសាច់ឆៅទៀត គាត់វាមានស្អីវាមានស្អីឆ្ងាញ់មានស្អីនឹងទៅត្រេកអរប៉ុន្តែ ថាដើម្បីឆ្លងផ្លូវកន្តារៈទេតើបោភោគផងរត់ទ្រូង ផងកូនមេម្ដាយនឹងចឹងទៅហើយមិនមែនថងទៅដល់ស្រុក ដែល មានបាយហើយនឹងនៅទុកឆ្អើទុកអាំងអីតទៀតទេយកទៅកប់ទុកអីនឹងឯងអាហ្នឹងដែលព្រះអង្គទ្រង់លើកឡើងក្នុងបតមង្គសសោត3ដកលេខ31ហ្នឹងអញ្ចឹងខ្ញុំណាគ្រាន់តែរំលឹកសេចក្តីហ្នឹងហើយ ក្នុងអត្តកថាពុត្តមង្គសសោតហ្នឹងមិនដែងតែបើសិនបើបរិភោគប្រើប្រាស់បច្ច័យ4មិនពិចារណាហ្នឹងឯងមិនពិចារណាហ្នឹងហ្នឹងឯងគឺព្រះអង្គឃើញទោសបើត្រូវបញ្ញត្តិសិក្ខាបទត្រូវបញ្ញត្តិបរាជិកទៅជាបញ្ញមៈបរាជិក នឹងប្រសិនបើព្រះអង្គបញ្ញត្តិចង់និយាយថាទោសធ្ងន់ណាត្រង់មិនពិចារណាបច្ច័យ4ហ្នឹងហ្នឹងឯងប៉ុន្តែព្រះអង្គមិនបញ្ញត្តិសិក្ខាបទតែព្រះអង្គសម្ដែង បតមង្សសោតនឹងជំនួសដើម្បីឲ្យបព្វជិតអ្នកមានបញ្ញានឹងស្ដាប់ប្រសោតនឹងទៅ គឺឃើញទោសនៃការមិន ពិចារណានឹងឯងអញ្ចឹងគុណចាស់ ដែលសរសេរមកថា ប្រើប្រាស់ដោយសតិហ្នឹងអាហ្នឹងគឺសំខាន់ណាចាសំខាន់ណាហ្នឹងឯងក្នុងតួគុណរបស់សតិហ្នឹងអញ្ចឹងគឺក្នុងការដែលមិនចេះឆ្អែតចេះគ្រប់គ្រាន់ហ្នឹងគឺដោយអំណាចនៃលោកភៈទេណាហ្នឹងឯងហើយទី4តើធ្វើដូចម្ដេចដើម្បីឲ្យជាបកគលច្រើន ទៅដោយយោនិសោមនសិកាទាំងប៉ុណ្ណា ហ្នឹងឯងគុណចាស់បានសំណួរល្អល្អខ្ញុំណាអត់បានរៀបរាប់អីទៅច្រើនទៀតទេគ្រាន់តែឆ្លើយបញ្ហាគុណចាស់អូឡើងជាង1ម៉ោងហើយមើលគុណណាហ្នឹងឯងអញ្ចឹងនៅក្នុងសំណួរមួយនេះក៏ ទុកប្រកេនគុណចាស់អីបងធម្មាចារជុំជុំចំណិតអីចូលរួម ផងទៀតទៅហ្នឹងឯងដែលគុណចាស់សាក់សួរបាញ់មិញចឹងណាតែធ្វើដូចមកដេចដើម្បីឲ្យជាបកុលច្រើនទៅដោយយោនិសោមអ្នកសិកាទាំងសូមអនុមោទនីអ្នកមធរតនតយេសៈខ្ញុំបងចាស់សូម ក្រោតថ្វាយបង្គំនមស្ការប្រជុំបីនៃបត្រៃរតដោយសេចក្តីគោរពដល់ពងពោះក្រៃលែងនឹងសូមក្រោតថ្វាយបង្គំនមស្ការលោកម្ចាស់គ្រូគ្រប់គ្រប់ព្រះអង្គទាំងអស់និងគណៈគុំចាស់គ្រូជាប្រធេរៈនិងជាមហាថេរនិងជាសាមណេរទាំងអស់ដោយសេចក្តីគោរពជ្រះថ្លាមួយលើសូមចរន្តពោលោកគ្រូអគ្គបណ្ឌិតដោយសេចក្តីគោរព ដោយសេចក្តីជ្រះថ្លានិងលោកគ្រូធម្មចារ្យចំចំណិតនិងសូមចរន្តពុញញាតិញោមពុទ្ធបរិស័ទទាំងអស់ព្រោះដែលបានប្រពនៅកម្មវិធីបន់បច្ច័យ4ដ៏មានសភាពគូជាទីជ្រះថ្លានេះបានអញ្ជើញលោកគ្រូសម្ដែងព្រះធម៌ហើយញាតិញោមបានស្ដាប់នៅព្រះធម៌ទទួលនៅធម្មទានដែល ជាទានដល់ប្រសើរដងអតមពោះពោះសពទាននាងធម្មទាននាងជានិតិតាំងពីលោកគ្រូអញ្ជើញមកដល់ហើយបានការសម្ដែងនៅប្រធោជាប់តទៅនឹងការដោះស្រាយនៅបញ្ហាប្រធោច្រើនទាំងបញ្ហាប្រធោរបស់ញាតិញោមពុទ្ធបរិស័ទនិងរបស់កណាគុំចាស់ ហើយការដោះស្រាយបញ្ហាប្រធននេះក៏ដូចជាការ ដោះស្រាយនៃបញ្ហាជីវិតរបស់សត្វលោកយើងព្រោះជីវិតយើងរស់នៅក៏គឺជាធម៌នឹងឯងដោយដែលលោកគ្រូមានប្រសាសន៍សម្ដែងមកអញ្ចឹងគឺថាសពេធម្មាអនត្តាគឺធម៌ទាំងឡាយទាំងពួងហ្នឹងគឺជាអនត្តាហើយរាប់ ទាំងរូបធម៌និងនាមធម៌គឺជីវិតដែល យើង សន្មត់ថាយើង យើងនឹងក៏គឺជាអឺរូបធម៌និងនាមធម៌ដែលប្រជុំចុះនឹងហើយដូច្នេះងាកមកសំណួរដែលអឺចុងក្រោយលោកគ្រូបានឲ្យខ្ញុំនៅអាត្មាភាពនិងលោកគ្រូធម្មចារ្យជំចំណិតដោះស្រាយត្រង់ថាធ្វើយ៉ាងណា ទើបឲ្យមាននៅអឺ យោនិសោមនសិការៈច្រើនណាគឺដូចដែលស្ដាប់ពធរឿយរឿយនឹងហើយណាព្រោះការស្ដាប់ពធការសែបគប់សពបរោះណាសពរិសោបសាំងសេវៈហ្នឹងអឺហើយហ្នឹងក៏ជាបច្ច័យនាំឲ្យមាននៅយោនិសោមនសិការៈព្រោះយោនិសោមនសិការៈហ្នឹងក៏ជាបាតនាំឲ្យមាននៅបញ្ញា គឺការយល់ត្រូវចឹងហើយកាលណាបើមានបញ្ញាហើយក៏វាជាបច្ច័យនាំឲ្យមាននយោនិសោមនសិការៈត្រឡប់មកវិញចឹងគឺថា ការរក្សាចិត្តដោយសតិដោយសម្បជញ្ញៈដោយបញ្ញា ការសាបគប់សពបរោះការធ្វើទានការរក្សាសិលដោយការស្ដាប់ធម៌របស់សពបរោះ នឹងរឿយរឿយនឹងឯងអាហ្នឹងវាជាបច្ច័យណាហើយជាពិសេសសំខាន់គឺមាននៅសត្តកៈសម្បជញ្ញៈដឹងថាអ្វីដែលមានប្រយោជន៍និងអ្វីដែលអត់ប្រយោជន៍ណាធ្វើដំណើរទៅណាមកណាឬក៏ប្រព្រឹត្តធ្វើនៅអ្វីដឹងថាតើតង្វើនឹងវាជាបច្ច័យនាំមកនៅប្រយោជន៍នាំមកនៅចំណេះដឹងនាំមកនៅសតិបញ្ញាឬក៏អត់បាននាំមកទេ ដូចជាការទទួលទានអីចឹងភាសាអីចឹងទៅថាតើយើងភាសាបរបស់ហ្នឹងទទួលទានរបស់ហ្នឹងវានាំមកនៅប្រយោជន៍ដល់រូបកាយយើងឬក៏អត់គិតអញ្ចឹងបើថា គិតថានាំមកនៅប្រយោជន៍ហ្នឹងភាសាទទួលទានទៅប៉ុន្តែវាមិននាំមកនៅប្រយោជន៍នាំមកនៅសុខភាពទេកុំពិសាកុំទទួលទានអាហ្នឹងវាជាបច្ច័យហើយយ៉ាងណាមិញការស្ដាប់ក៏ដូចគ្នាអញ្ចឹងការសែបគប់ក៏ដូចគ្នាអញ្ចឹង ព្រោះវាទាក់ទងនឹងការសែបគប់ជាមួយនឹងសពបរោះឬក៏សាសែបគប់ជាមួយនឹងអសពបរោះចឹងបានព្រះសម្មាសម្ពុទ្ធបានសម្ដែងនៅក្នុងមង្គលសូត្រទី1ហើយអសេវនាចពាលាននាងហ្នឹងគឺកិរិយាមិនសែបគប់នៅបុគ្គលពាលហើយបន្ទាប់ទៅបងត្រាសម្ដែងថាបណិតានញ្ញសេវនាគឺកិរិយាសែបគប់នៅបុគ្គលជាបណ្ឌិតហ្នឹង ដូច្នេះគេថាការដែលមិនសេពគប់នៅបកុលពីលហ្នឹងគឺជាមង្គលដ៏ឧត្តមណាហើយការដែលមិនសេពគប់មកពីយើងស្គាល់ថាអ្វីជាពីលអ្វីជាបណ្ឌិតចឹងចឹង គឺខ្ញុំណាត់អាភិបក៏នៅចូលរួមតិចតួចប៉ុណ្ណឹងត្រង់ថាអឺតួអង្គធោឬក៏ការប្រព្រឹត្តយ៉ាងណានាំឲ្យមាន នយោនិសោមនសិការៈ គេជាការធ្វើទុកក្នុងចិត្តដោយរបាយត្រូវទំនង ហើយម្យ៉ាងទៀតគឺពិចារណាអ្វីៗទាំងអស់អ្វីៗដែលកើតឡើងដោយដែលលោកគ្រូសំដែងមិញចឹងថាសុទ្ធតែមានហេតុទៅផលនៃបច្ច័យនឹងកើតឡើងគ្មានអ្វីណាមួយដែលកើតឡើងដោយមិនមានហេតុទេណាកាលណាបើយើងពិចារណាខុសហេតុអាហ្នឹងគឺវានាំឲ្យមាន នៅសេចក្តីទុក តានតឹងចង្អៀតចង្អល់តាមផ្លូវចិត្ត ក៏ប៉ុន្តែបើពិចារណាទៅលើហេតុផលទៅអានឹងវាមិននាំឲ្យមាននៅសេចក្តីទុកទេឧបមាដូចជាអាកាសធាតុក្តៅអីចឹងប៉ុន្តែយើងនេះមិនក្តៅទេគាត់ឧទាហរណ៍ប៉ុណ្ណាប្រសិនបើក្តៅអញ្ចឹងឲ្យយើងទៅខឹងជាមួយក្តៅយ៉ាងម៉េចណាប៉ុន្តែបើសិនតែយើងគិតថាបើក្តៅបែកញើសល្អល្អត្រង់ថាគេឯងផងគ្នាគេចង់ដើម្បីចង់ឲ្យបានបែកញើសគេទៅហាត់ប្រានតម្រាំតែមិនបានបែកញើស ចុះតម្រុំឲ្យយើងមិនបាច់ចាំទៅហាត់ប្រានផងអង្គុយស្ងៀមបែបនេះមិនល្អអញ្ចឹងយើងគិតអាចំណុចល្អល្អអញ្ចឹងទៅបានក្តៅសុបាយចិត្តវិញជីឡានអត់មានម៉ាស៊ីនកម្ដៅអីហ្នឹងជីឡានអត់មានម៉ាស៊ីនត្រជាក់ហ្នឹងល្អតើល្អត្រង់ថាមិនបាច់ចាំចូលទៅអាកន្លែងចំហុយខ្លួនឲ្យបាច់ញើសធ្វើអីជីហាឡានអត់មានម៉ាស៊ីនត្រជាក់ហ្នឹងល្អវាធ្វើឲ្យយើងបាច់ញើសល្អអាហ្នឹងឧទាហរណ៍ប៉ុណ្ណា ណាហើយបើសិនតែយើងអត់មានអីបរិភោគឆ្ងាញ់ឆ្ងាញ់រឹតតែល្អទៀតណាល្អត្រង់ថាអាមហូបឆ្ងាញ់ឆ្ងាញ់ហ្នឹងបរិភោគច្រើនទៅនាំឲ្យមានរោគច្រើនអញ្ចឹងឲ្យយើងអត់មានអីបរិភោគឆ្ងាញ់ឆ្ងាញ់ហ្នឹងក៏ល្អដែរបរិភោគប៉ុណ្ណឹងប៉ុណ្ណឹងបានណាអាហ្នឹងយើងគិតអ្វីអស់វាស្របទៅតាមហេតុបច្ច័យស្របទៅតាមអ្វីដែលយើងមានអញ្ចឹងអាហ្នឹងនាំឲ្យយើងមាននៅយោនិសោមនសិការៈព្រោះយើងគិតដោយ ហេតុដោយបច្ច័យអញ្ចឹងអានឹងគាត់ចូលរួមប៉ុណ្ណឹងហើយសរសេចក្តីយ៉ាងណាសូមអញ្ជើញលោកគ្រូធម្មចារ្យជុំចំណិតលោកគ្រូពោណាចាសាធុសាធុចាដូច្នេះគេតេតងទៅនឹងការដែលបានស្ដាប់ច្រើនណាគុណចាស់ដូចតែគុណចាស់បកស្រាយចឹងទៅតេតងទៅនឹងការសំដែងនឹងឯហេតុផលនឹងឯងចឹងគឺយោនិសោមអ្នកចការៈហ្នឹង ត្រូវចម្រើនទៅតាមការដែលបានស្ដាប់ ដែលបរតោហោសៈដែលល្អល្អហ្នឹងជំនួយជួយចឹងគណាក្នុងបត្រៃបីដកព្រះអត្តកថាសិតតែប្រកាសសម្ដែង នៅសច្ចធម៌ធម៌ពិតហើយមានប្រយោជន៍អញ្ចឹងដែលយើងស្ដាប់ ច្រើនអានច្រើន ទៅវាជួយជួយឲ្យយោនិសមអ្នកសការៈនឹងឯងចម្រើនឡើងចឹងយើងគិតទៅក្នុងរឿងអីហើយបានទីក្តីសុខណាដោយគុណចាស់លើកឧទាហរណ៍មកអញ្ចឹងចឹងហ្នឹងឯងតែនៅពេលដែលយើងកើតទុកបានដីថាមិនអ្នកដតីធ្វើឲ្យទេគឺមកអំពីយើងគិតឲ្យកើតទុកខ្លួនឯងអញ្ចឹងបានដីថាល្ងងហើយហ្នឹងអា ហ្នឹងឯងគិតឲ្យកើតទុកខ្លួនឯងហ្នឹងនឹងងងហើយរឿងដដែលហ្នឹងអាចគិតឲ្យបានសពប៉ុន្តែអត់ចេះគិតគេណាទៅជាកើតទុកគេណាគេណាមិនអ្នករតីធ្វើសេចក្តីទុកឲ្យទេមកពីគុណិតយើងទេណាហ្នឹងឯងយើងយើងគិតទេឧទាហរណ៍ថាអ្នករតីគេធ្វើឆ្នាំពុលអីចឹងទេចុះធ្វើរួចទៅដាក់ដបទៅណាបើយើងមិនបើកគ្របដបនឹងបរិភោគទេបានអីស្លាប់យើង ទៅបើគ្របដបយកមកបរិភោគឆ្នាំពុលហ្នឹងយ៉ាងណាមិញរឿងអីរឿងអីហ្នឹងដែលយើងកើតទុកតោមនោះផ្ទះផ្ទែងដោយត្រូវឆ្នាំពុលហ្នឹងមកអំពីយើងទទួលយកអារម្មណ៍នឹងមកមកបរិភោគមកផឹកដោយអំណាចនៃអយោនិសោមអ្នកជាការនេះឯងដោយភាពមិនឆ្លាតនេះឯងចឹងគណាចឹងគឺក្នុងសេចក្តីដែលថាដើម្បីឲ្យយើងចេះគិតឲ្យបានសព គិតរហូតដល់ទៅសម្រេចបានជាសមថវិបស្សនាអីអីហ្នឹងតេតួងនឹងយោនិសោមអ្នកជាការអង្គសម្ដែងក្នុងសពាសវៈសង្វរៈសោតនឹងសម្រេចសោតតាបត្តមៈដោយយោនិសោមអ្នកជាការៈនេះឯងអញ្ចឹងដើម្បីឲ្យយើងចេះគិតឲ្យបានត្រូវ ឧទាហរណ៍ដូចជាសោតាបត្តមៈអីដែលសម្រាប់បានពីយោនិសោមអ្នកសិការៈហ្នឹងជាឈ្មោះនៃវិបស្សនាដែលយោនិសោមអ្នកសិការៈដែលព្រះអង្គសម្ដែង នៅក្នុងសពាសវៈសង្វរៈសោតហ្នឹងជាឈ្មោះនៃវិបស្សនាណាគឺបើយើង អត់បានស្ដាប់ពុទ្ធដីកាទេ មាន វិបស្សនាណាក្រៅពុទ្ធសាសនាអត់មាន វិបស្សនាទេហ្នឹងឯងនៅក្នុងអដ្ឋកថាចូលៈសយនិតសោតហ្នឹងសម្ដែងដែលបុគ្គលចម្រើន វិបស្សនាបាន មានតែពុទ្ធបរិស័ទទេក្រៅពុទ្ធសាសនាអត់មានវិបស្សនាទេហ្នឹងហើយអញ្ចឹងដូច្នេះវាតេតួងនឹងការស្ដាប់ហ្នឹងណាការស្ដាប់សិក្សាទាំងសិក្សាបត្រៃ3ដកនឹងឯងទាំងសុតទៅអីចឹងទៅគឺណា មានពិធីមង្គលការអីអីចឹងទៅលើកដៃលើកជើងរំអីទៅអត់បានទេហ្នឹងឯងឃើញមានបងប្អូនកូនចៅខ្លះនៅ នៅចូលចិត្តរំបងណាចូលចិត្តរំមង្គលការអីហ្នឹងឯងរំលោតលាក់លេខពេញតែនឹងឯងចឹងហ្នឹងឯងអាហ្នឹងគឺមិនមែនថា រក្សាឧបោសថអីទេហើយក៏មិនដាច់សិល5អីដែរប៉ុន្តែខ្វះធម្មសង្វេគហ្នឹងឯងយើងមិនតាន់រួចផុតចាកទុកទេណានឹងឯងយកអត់តាន់រួចផុតចាក់ទុកសេចក្តីទុកអាចកើតឡើងងាកនឹងយប់នឹងអីចឹងក៏បានដែរស្រែកយំណានៃឥឡូវនឹងឯងចឹង ដូច្នេះពេលហ្នឹងវាអត់មានរឿងរ៉ាវអីឲ្យកើតទុកមែនតែក៏មិនគួរយើងសបាយរីករាយលោតរំត្រំដីអីអីទៅនឹងទេក៏ណាហ្នឹងឯងគឺវាខ្វះការសង្វេគ ហ្នឹងឯងមិនមែនថាអឺយើង គួសមញាតិមិត្តសន្តានបងប្អូនរៀបការកូនចៅអីចឹងទៅ គឺថាអបអសាទរអាហ្នឹងវាមិនចាំបាច់ទៅធ្វើអញ្ចឹងអីដែលយើងជាញាតិមិត្តរាប់អានគ្នា គឺទៅតាមផ្លូវគួសមហ្នឹងខ្វះអីនឹងឯងដែលប្រព្រឹត្តទៅ ជាការគួសមដោយថាយើង ចូលរួមបរិភោគអីចឹងទៅឬក៏ ចងដៃអីអីហ្នឹងវាសំរុំហើយចឹងក៏ណានេះគឺគ្រាន់តែលើកឡើងជាអត្តបទធัวដែលយើងបានប្រព្រឹត្តទៅវាវាវាជារឿងមួយ ដែលយើង អាងថាវាអត់មែនជាអបោសិទ្ធសិលថ្ងៃអបោសិទ្ធយើងរសាអបោសិទ្ធហើយថ្ងៃហ្នឹងយើងមានសិល5នឹងឯងហើយមានទៅហាមខាត់ការប្រដាប់តាក់តែងរាងកាយអីអីណាអញ្ចឹងក៏រឿងប្រដាប់ ស្អិតស្អាងខ្លួនប្រាណអីហ្នឹងក៏យើងស្រឡាញ់ស្រឡាញ់ណាស់ស្រឡាញ់រូបកាយហ្នឹងណាស់នឹងឯងរៀបចំឲ្យស្អាតទៅដោយសម្លៀកបំពាក់អលង្ការអីអីទាំងអស់ហ្នឹងនឹងក៏យើងក៏គួរពិចារណាតាមនឹងចឹងក៏ណារូបកាយនឹងមិនចេះតែឲ្យយើងសក់ជាណាដល់ទៅពេលឈឺស្រែករៀនស្រែកឈឺមហារាជឈឺអីអីនឹងរូបកាយនឹងណានឹងឯងចឹង វានាំមក នៅទុកទោសច្រើនប្រការ ជាសម្បុកនៃរោគ នឹងឯងចឹងគឺនឹករលឹកឃើញថាជាកូនជាចៅអីចឹងទៅទេក៏រៀបរាប់នឹងឲ្យពិចារណា ដោយខ្លួនឯងទៅគឺយើងមិនតាន់រួចផុតចាក់ទុកអីណា មិនតាន់រួចផុតពីអបាយភូមិណាមានធនាទេមានធនាខ្លួនឯងថាមិនទៅអបាយភូមិបានហើយនៅណាមានវិបស្សនាដឹងនាមរូបព្រមទៅដោយបច្ច័យហើយនៅ មានសមថៈអីដល់ឧបចារៈសមាធិអីចឹង គ្រាន់បើឲ្យដែរទេ ហើយបើជីវិតនឹងវានៅក្នុងការឡោមព័ទ្ធនៃសេចក្តីទុក្ខថ្នាក់វត្តដាក់ថ្នាក់អបាយភូមិអីអីអញ្ចឹងតើយើងគួរមកសបាយអាយរីករាយដែរទេ នឹងឯងចឹងមិនមែនហាមសេចក្តីសុបាយទេប៉ុន្តែឲ្យយើងមកសុបាយដូចជាថាអាវាសជាទីសុបាយទៅកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅណានឹងចឹងទៅចាំទីកោចរជាទីសុបាយ ទៅណាមកណាធម្មយាត្រាទៅគូណាសំបាយតិចសុខស្ងប់មែនទេណាធម្មយាត្រាទៅមិនបានជើញទៅអីក៏ មានប្រកាសអីក៏ចូលរួមទំនុកបំរុងចង្ហាន់បិណ្ឌបាតប្រសង់អីអីធម្មយាត្រាបុជាអីអីចឹងទៅសុបាយហើយហ្នឹងហ្នឹងឯងហើយមានបុគ្គលជាទីសុបាយដែលយើងខ្សែបគប់រាប់អានគ្នា តាមផ្លូវពធัวឃើញគ្នាក៏រីករាយជាសុខសន្តិមេពធัวសួរពីលោកសូនហ្នឹងមិនលោកសូនរូបារម្មណ៍ហ្នឹងសូនយ៉ាងម៉េចអីអីចឹងទៅទៅ ជាវត្ថុ កថាវត្ថុជាទីសបាយចឹងទៅទៀតទៅនឹងឯងហើយមកសបាយផ្សេងផ្សេងទៀតណាគឺឲ្យពុទ្ធបរិស័ទយើងសបាយសបាយចឹងប៉ុន្តែសបាយនៅក្នុងកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅ នឹងឯងឲ្យសុបាយអញ្ចឹងទៅឲ្យមានធម្មសង្វេគអញ្ចឹងណានឹងឯងនេះខ្ញុំណាក្រាន់តែបន្ថែមដើម្បីថាការស្ដាប់ពធហ្នឹងជាចំណែក មួយនៃយោនិសោមអ្នកសិការៈហើយបងប្អូនកូនចៅពិចារណាសំគួរតាមនឹងទៀតទៅចឹងកណា នៅ ក្នុងការដែលយើងបានជាពុទ្ធបរិស័ទឧបាសកបាសិកាហ្នឹងគឺកុំឲ្យបាយរីករាយភ្លេចខ្លួនព្រោះរឿងទាំងអស់ហ្នឹងគេចេះហើយក្នុងវ ពិភពលោកហ្នឹងគឺចេះហើយមិនចាំបាច់កាន់សិលមិនចាំបាច់សមាទិដ្ឋិអីមិនចាំបាច់ជួបពុទ្ធធម៌ប្រសង់អីគេចេះណាស់រឿងកាមគុណរឿងអីស្អីទាំងអស់ហ្នឹងប៉ុន្តែយើងត្រូវសង្វេគចំពោះកិលេសទាំងអស់ហ្នឹងដែលវានៅត្រាំក្នុងចិត្តសន្តានរបស់យើងហ្នឹងសម្រាប់រុញយើងទៅអបាយភូមិអត់មានរឿងអីដែលយើងត្រូវមកអបអរជាមួយ គ្នានឹងកិលេសទាំងអស់ហ្នឹង ដែលនៅមិនតាន់បានលះនឹងទេហើយបងប្អូនកូនចៅពិចារណាតាមសំគួរទេ ចឹងសូមអនុមោទនា